អឺសំណួរជាបន្តគឺឈ្មោះកំហាំងឡាយសួរថាតើរស់នៅបែបណាមានបានមានន័យអឺតើមនុស្សយើងខំប្រឹងគ្រប់យ៉ាងដើម្បីអ្វីបើស្លាប់ទៅមិនយកអ្វីទៅតាមផងអើយបើនិយាយពីន័យហ្នឹងមិនដឹងថាន័យអីមនុស្សរស់នៅមានគ្មានន័យអីន័យវាស្រេចយើងយើងឲ្យន័យទៅទៀតណាអាពាក្យថាន័យហ្នឹងណា នៃដែលយើងឲ្យនឹងក្នុងភ្នែកអរិយៈលោកឃើញតែរបស់ត្រូវបោះចោលឧទាហរណ៍ថាអឺធ្វើធ្វើទៅคลายជាអ្នកមានធំទៅអាហ្នឹងសាររបស់អរិយបុគ្គលបោះចោលហ្នឹងទ្របអីនឹងលោកតបុះទៅអីហ្នឹងអអខំខំខំคลายជាអ្នកល្បីទៅល្បីគេសរសើរពេញហ្នឹងអាហ្នឹងព្រះអរិយៈលោកអត់ត្រូវការទៀតបោះចោលដែរអញ្ចឹងតន័យដែលយើង ចង់បានហ្នឹងរឿងអីអាហ្នឹងវាត្រូវកំណត់ន័យរបស់យើងទៅប៉ុន្តែបើបើនិយាយពីជីវិតនេះគឺសោះសូន្យទេអត់មានស្អីត្មងនេះសត្វតោនិចជីវោសញ្ញោតទេមកតទេទៅវិញតទេមានស្អីទោះបីយើងខំបានកិត្តិយសច្រើនប៉ុណ្ណាងាប់ទៅវិញក៏មិនយកដែរអាកិត្តិយសហ្នឹងក៏មិនយកទៅដែរវាគ្រាន់តែនៅ បានគេនិយាយប៉ុណ្្នឹងឯងប៉ុន្តែអ្នកទៅហ្នឹងមានបានលឺណាអត់ប៉ុណ្ណា គាត់ថាធ្វើយ៉ាងណាឲ្យវាកើតជាប្រយោជន៍អានឹងនិយាយបានជាប្រយោជន៍មានន័យថាយើងមកមិនបៀតបៀនអ្នកដតីប្រឹងប្រែងរកទទួលទានខ្លួនឯងមិនកេងប្រវាញ់អ្នកដតីហើយយើងអាចជួយអ្នកដតីបានទៀតមានន័យថាជីវិតនឹងវាមានប្រយោជន៍សម្រាប់គេអានឹងនិយាយបាន តែថានៃស្អីនោះវាគ្មាននៃស្អីទេតែប៉ុណ្្នឹងហើយប្រឹងធ្វើអីទេប្រឹងមកពីយើងវាត្រូវចិញ្ចឹមខ្មោចហ្នឹង ខ្មោចហ្នឹងវាទារាល់ថ្ងៃរូបកាយរបស់យើងខ្មោចតាអាហ្នឹងខ្មោចស្រស់នេះខ្មោចខ្មោចសាមសជាសតនេះមិន សាមសជាក៏ជា ស្កលប៉ុន្តែតាមពិតតួខ្មោចទេរាងកាយខ្មោចមួយដែលវាទាព្រឹកទាថ្ងៃត្រង់ទាវាទាមិនចេះចប់ទេ ទាដុសថ្មិញទាងូតទឹកទាចូលប្រគន់ទាទៅនេះទាទៅនោះ តម្រូវការវារហូតក្តៅពេកវាថាទេពេកតិចពេកវាថាទេតិចពេកខ្មោចសុតទៀមចេះចប់ហ្នឹងហើយយើងចំខ្មោចមួយមួយម្នាក់ហើយចំខ្មោចទៅខ្លួនឯងអស់ចិត្តទៅទៅចំខ្មោចប្រពន្ធចំខ្មោចកូនចំខ្មោចចៅខ្មោចទៅទារហូតហ្នឹងអាខ្មោចងាប់មែនទែនឡើងចេះទីឯងនេះអាខ្មោចនៅស្រស់នេះទីរាល់ថ្ងៃ ដែលគិតឃើញអញ្ចឹងដែលគិតឃើញថា រូបកាយនេះជាខ្មោចមួយផ្គាប់វាមិនងាយត្រូវខ្មោចស្រស់តែអានេះដូចសាច់ស្រស់ដែលយើងដាក់ក្នុងទូទឹកកកវាមិនតន់ឲ្យលួយអញ្ចឹងណាតែប៉ុណ្្នឹងហើយដល់អស់អស់ចរន្តភ្លើងអស់ភ្លើងធាតណាអ៊ុនហៈភាពក្តៅហាតតេជោធាតនឹងអស់ដូចដាច់ចរន្តអគិសនីអញ្ចឹងតិចស្រេបងាប់បាត់ដូចដូចអាម៉ាស៊ីនទឹកកក វា class អីអីមិនឲ្យខូចមិនចឹងយើងប្រើពិសេសនៅបរទេសនេះប្រើម៉ាស៊ីនតកកច្រើនអាទូតកក class C ផ្លែឈើ class C អឺមហូប class C អីហ្នឹងយើងនេះមានអាភ្លើងធាតហើយនឹងវិញ្ញាណមានរបស់3ដែល class C វាមិនឲ្យបាត់ហ្នឹងគឺមានអាយុឧស្មាវិញ្ញាណមាន3ហ្នឹងអ្នក class C រាងកាយនេះមិនឲ្យខូច អាយុឧស្មាចវិញ្ញាណังយទាកាយ៉ាង យហន្តមੰអវវុទ្ធោតទាសេដ្ឋនិរដ្ឋังវៈកលឹងករាំងឃើញទេអង្គសម្ដែងថាអាយុក្តី គឺប្រមាណណាជីវិតសម្រាប់រស់នឹងភ្លើងធាតក្តីវិញ្ញាណក្តីអារបស់3ហ្នឹងតលែង កើត នៅក្នុងកាយនេះកាលណាហើយកាយនេះក៏คล้ายជារបស់ ដែលគេមិនអាចទុកដាក់បានគេតែនាំយកទៅចោលដូចគាត់អស់រੂប្រយោជន៍គ្មានទេ អញ្ចឹងដែលវានៅរាល់ថ្ងៃហ្នឹងមិនមែននៅសាមសុជាមិនមែននៅនៅណាទាំងអស់នៅមានអា3ហ្នឹងអ្នកខ្លះសេទុកអាយុភ្លើងធាតវិញ្ញាណអា3ហ្នឹងហ្នឹងអាយុជីវិតសម្រាប់បន្តរស់ហ្នឹងហើយនឹងអាអាភ្លើងធាតហ្នឹងវាសម្រាប់ធ្វើឲ្យរាងកាយនេះវាមានកម្ដៅវាវាទន់ដែលយើងទន់ហ្នឹងដោយសារមានភ្លើងធាតហ្នឹងបត់បានតែរឹងឆ្កឺតតិចរឹងឆ្កឺតលើរឹងឆ្កយលើ អញ្ចឹងវាមានភ្លើងធាតអបអ៊ុនកាយហ្នឹងបើវាទន់លើកចុះឡើងបានហើយមានវិញ្ញាណចេះគិតចេះពិចារណាដឹងរឿងរ៉ាវនឹងសម្រាប់ class C រាងកាយហ្នឹងហ្នឹងហើយអាហ្នឹងឯងចាំរងឯងចាំខ្មោចព្រោះខ្មោចមែនទេតែយើងនឹកហ្នឹងមួយឆ្នាំទៅសែនម្ដងអីទេមិនសូវពិបាកអីទេឆេងមេងម្ដងអញ្ចឹងខ្មោចក្នុងភ្នោមានគ្នាគ្មានតែចេះទាអីផងតែយើងចេះយកទៅឲ្យទៅមិនអាខ្មោចរស់នេះ ពិបាកផ្គប់មែនទេណាមកបាទមិញគ្រាន់តែបិទប្រអួចភ្លេចបើកឈឺក្បាលបាត់ហើយនេះថប់ឃើញទេគឺវារោរឿងយើងរហូតទេអូសុខអូសបាយអីពិតប្រកបឃើញគួយយូយូនឹងឆានទឹកបន្តិចទៅប្រគុណទៀតឥឡូវវាប្រើយើងរហូតអឺនឹងគ្មានន័យអីទេបំរើ វានឹងបំរើទល់តែពេលជាតិរយតែហ្មងនឹងនិយាយពាក្យជាតិរយទៀត ប៉ិនបើថាបើប្រើវាឲ្យបាន ជាប្រយោជន៍ដល់អ្នកដទៃអានឹងបានចឹងជីវិតយើងហ្នឹងប្រឹងទៅរស់ចិញ្ចឹមខ្មោចខ្លួនឯងនឹងផងចិញ្ចឹមខ្មោចគេផ្សេង ផងទៅចែកសេចក្តីសុខឲ្យគេទៅអាហ្នឹងប្រយោជន៍ត្រឹមប៉ុណ្ណឹងតែបើថារន័យនឹងន័យស្អីន័យមិនឃើញព្រោះអាន័យន័យនេះអារបស់ដែលថាចង់បានវាមិននៅ ផងឧទាហរណ៍ថាយើងស្រឡាញ់គ្នាចង់ជួបគ្នា បានជួបហើយក៏វាមិននៅបន្តិចទៅបែកឯង ឈឺទៅព្យាបាលចង់បានអាជាមកអាជាហើយក៏វាមិននៅបន្តិចទៅឈឺទៀតបាត់ទៅទៀតឃ្លានឃ្លានឃ្លានចង់បានអាឆ្អែតទៅខំហូបលឹងនៅតឹងពោះឆ្អែតទៅវាមិននៅទៀតបន្តិចទៅឃ្លានទៀតហ្នឹងឃើញវាមាននៅស្អីវានៃអីថាបានមកនឹងបានតែហោះលោកបានលុយលុយបន្តិចចាយអស់ទៀតនឹងនៃតាណាគឺកណិតរបស់បដោះអសនទាំងអស់ហ្នឹងឥឡូវប៉ុណ្ណឹងចុះអាត្មា នឹងឆ្លើយសំណួរដល់វិធីកម្មវិធីឆ្លើយសំណួរកំឡោះកំឡោះស្រុកស្រែគុណណាថ្វាយបង្គំសពគ្រប់ចឹងទៅសូមជួយពន្យល់ពីការរងាប់អឺកិលេសគឺការចង់ចង់ល្អចង់ស្អាតការ ចំណងគ្រប់យ៉ាងអឺមវិធីរងាប់វាសម្រាប់ នៅក្នុង ជីវិតរបស់យើងយើងកុំឲ្យវាស្លាប់អីចំណងទាំងអស់ហ្នឹងនោះស្លាប់វាមិនកើតទេពីព្រោះយើងនៅក្នុងជីវិតគរិយាវាសដែលអឺចាំបាច់ ត្រូវការរស់ចាំបាច់ត្រូវការរស់នៅក្នុងសង្គមហើយបើប្រើវិធីរងាប់ ដោយតបៈធัวហ្នឹងវាទល់តែមានការប្រព្រឹត្តអក្រិតដូចជាធុដង ដូចជាស្អីស្អីអញ្ចឹងទៅកាន់ជាធុដងកាន់ជាអីអញ្ចឹងទៅអាហ្នឹងវាមានវិធីរងាប់ហៅថារងាប់បានប៉ុន្តែបើយើងធ្វើការរាល់ថ្ងៃ រស់នៅជាមួយគ្រួសារជាមួយបងប្អូនសាច់ញាតិធម្មតាមានវិធីខ្លះខ្លះដែលយើងចាំបាច់ត្រូវរៀន និងបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ ដោយសិក្សាអំពីលក្ខណៈរបស់កិលេសនឹងឲ្យស្គាល់ហើយនឹងសិក្សាអំពីភាពប៉ះ ផលប៉ះពាល់របស់វានៅពេលដែលវាកើតឡើងវាធ្វើឲ្យចិត្តយើងយ៉ាងម៉េចហ្នឹងគឺត្រូវតែសិក្សាហ្នឹងឲ្យដឹងលក្ខណៈរបស់វារៀនសង្កេតពិនិត្យនៅក្នុងជីវិតប្រចាំ ថ្ងៃធម្មតាធម្មតាកុំកុំដាក់បន្ទុកឲ្យ ខ្លួនឯងដោយគ្រាន់តែនឹកឃើញធေါ်ពេលណាយើងតឹងទ្រូងកុំតែយល់ធေါ်កុំអីមិនពិបាកមិនចឹងឯងវាកើតធ្វើតកើតទិរបស់ណាវាគួរកើតវាកើតតែមានអីធម្មតារបស់វា មិនអ្នកដឹងថាគណៈហ្នឹងជាចិត្តអីតាមដានទៅរបស់មួយហ្នឹងទៅដូចក្នុងសតបឋានសោតហ្នឹងមិនមែនទៅ ហាមទោសៈមកឲ្យកើតទេមិនមែនទៅហាមលោភៈមិនឲ្យកើតទេប៉ុន្តែគណៈបើទោសៈដាក់កើតដឹងព្យាយាមដឹងទៅអូទោសៈកើតហើយហើយបើរាគៈកើតឡើងតណ្ហាកើតឡើងអូអានេះជាតណ្ហានេះជារាគៈដឹងដឹងដឹងព្យាយាមដឹងអញ្ចឹងដឹងយូរទៅវារួញហ៎ ព្រោះយើងស្គាល់មុខវាហើយយើងដឹងថាវាជាសត្រូវវាមិនមែនជាគ្នាយើងទេដឹងហ្នឹងគឺការកំណត់ដឹងថាវាជាសត្រូវវាជាទុកជាបោសដែលកើតឡើងជាដឹងរឿយរឿយឲ្យទៅជារឿងធម្មតាក្នុងជីវិតកុំដាក់ឲ្យទៅជាបន្ទុកហ្នឹងហើយឲ្យតែយើងចាប់ផ្ដើមត្រូវរបៀបនៃការពិចារណាធម៌ហ្នឹងអត់តឹងទេ អត់តឹងឯងកុំទៅបង្ខំរោធัวតែយើងបង្ខំរោធัวអានឹងយើងដើរប្រច្រាស់ត្រៃលក្ខធัวត្រៃលក្ខធัวយើងដឹងឯងរបស់គ្រប់យ៉ាង ប្រែប្រួលជាទុកជាអនត្តា ហើយកើតឡើងក៏ដោយសារមានបច្ច័យតតែងអញ្ចឹងយើងគ្រាន់តែបង្កើនបញ្ញាដើម្បីលេងជាមួយសង្ខារនឹងវានៅកើតកើតទៅខឹងកើតកើតទៅមិនមែន ពេលយើងដឹងថាមានកិលេសស្រាប់តែអស់ស្រាប់តែអស់ខឹងអស់ស្រឡាញ់អស់ស្អប់ឯណាវានៅ មានតែធម្មតាហ្នឹងណាឲ្យវាដឹងអញ្ចឹងទៅទៀតនេះប្រយ័ត្នតែចេះធัวដបងដបងចេះស្មានខ្លួនឯងសើខ្លួនឯងនឹងអត់ជាប់ទេអត់ខឹងទេអត់លងលោកធัวទេអញ្ចឹងសើច្រឡំហើយស្គាល់ស្គាល់តិចពេកហើយរឿងកណាញាតញោមនិយាយពីលោកលោកធัวលោកធัวអានឹងលោកធัวទេ កំលងលោកធัวណាអានឹង និយាយតាមធម៌បានប៉ុន្តែកុំយល់ថាខ្លួនឯងនឹងវារួចពីលោកធម៌នោះណាលោកធម៌យើងត្រូវដឹង ថាកម្រិតនៃលោកធម៌បើមនុស្សឈប់លងនឹងលោកធម៌មនុស្សនឹងវាលែងវាលែងទាំងសើចវាលែងទាំងយំទៅទៀតវាអត់មានរឿងអីធ្វើឲ្យគាត់យំកើតទេហើយក៏គ្មានរឿងអីដែលធ្វើឲ្យគាត់សើចកាកាយបានដែរពីព្រោះអាសើចសបាយហ្នឹងអាហ្នឹងអាហ្នឹងវាសបាយព្រោះបានសុខព្រោះលោកធម៌ដែរអាសុខហ្នឹងលោកធម៌ដែរណា សុខផ្លូវកាយសុខផ្លូវចិត្តហ្នឹងហើយដល់គេធ្វើឲ្យទាស់ចិត្តគេធ្វើឲ្យខឹងឲ្យស្អប់ទៅក៏ទួញសោកទៅយំទៅដើនដកទៅអាហ្នឹងលងព្រោះទុកឃើញទេហើយទុកអញ្ចឹងអញ្ចឹងលោតឯណារួចយើងស្គាល់លោកធម៌ហ្នឹងអូច្បាស់ហើយនិយាយសម្គាល់មួយម៉ាត់ដល់បើមិនស្គាល់លោកធម៌ហ្នឹងស្អីទៅថានៅចេះកើតទុកនៅចេះស្ដាយនៅចេះសំណោះនៅចេះអឺពិបាកចិត្តទេអាហ្នឹងហើយកំពុងតែលោកធម៌បោកបក់ត្រូវនោះ កណ្ដលោកធម៌វាមាន8ទាំងអស់ណាព្រោះការជួនកាលយើងស្គាល់តែបន្តិចបន្តួចតែរឿងសរសើរនន្ទា អីតែប៉ុណ្្នឹងយកអាសុកទុកនោះមានលៀបអត់លៀបនោះផុតថាសលោកធម្មេហេយសៈចិត្តតាំងនកម្មតិចិត្តនៃបុគ្គលឯណា ដែលលោកធម៌ពាល់ត្រូវហើយមិនញាប់ញ័រចិត្តព្រះរហន្តចិត្តបខៃណាស្របបានវាពាល់ហើយបើមិនចេះញ័រពុទ្ធជនឯណាមិនអោយញ័រ កាន់តែញ័រតិចញ័រច្រើនប៉ុណ្ណឹងប៉ុណ្ណឹងឯងណាស្គាល់លោកធម៌ឲ្យច្បាស់ច្រឡំប្រយ័ត្នច្រឡំថាខ្លួនឯងលែងលួងលោកធម៌និយាយអួតក្តែងក្តែងអាត្មាសារភាពត្រង់ឯងលោកធម៌នៅសង្កត់អាត្មាបានអញ្ចឹងបើខណៈចំណាយខ្លះយើងដឹងយើងដឹង យើងត្រៀមយើងទទួលតែប៉ុណ្ណឹងដូចជាសរសើរនិន្ទាអីអញ្ចឹងវាមានកម្រិតដែលយើងទទួលបាន តែថាឲ្យវានឹងសោះត្មងនោះមិនមែនទេព្រោះចាក់គ្រឹះវាអត់តន់មមដូចភ្នំថ្មតាន់ទេណាអត់ទេអានឹងដឹងទេណារៀនអារឿងលោកធននឹងក៏ឲ្យដឹងអាកម្រិតរបស់យើងក៏យើងឲ្យដឹងដែរបានយើងអត់ច្រឡំតែអញ្ចឹងទេច្រឡំច្រឡំធัวទេឥឡូវមកណាខ្លួនឯងនោះក្រន់បើលោតផុតមែនទេលោតផុតដោយអរិយមគ្គហើយអរិយមគ្គថ្នាក់ក្រោមលោតលោកធមផុតមិនតាន់អស់ហ្នឹងសោតានៅយំឡើយហ្នឹង ដែលផុតលោកធម៌ទាំងស្រុងទល់តែព្រះអរហន្តលែងស្អប់លែងស្រឡាញ់មានតែកិរិយាចិត្តវាធម្មតានៅក្នុងសត្វលោកនឹងទូទៅស្មើគ្នាទាំងអស់ណាស្អីដែលធ្លាក់សំបីតត្រូវកាយរបស់លោកហ្នឹងក៏លោកមិនទៅខឹងទៅស្អប់អ្នកដែលមកវ័យគាត់ហ្នឹងផងបីលោកហ្នឹងផងហើយចិត្តអញ្ចឹងអញ្ចឹងយើងឯណាទៅដល់តែមិនដល់ទេអញ្ចឹង រៀនបដិបត្តិធម៌នៅក្នុងជីវិតប្រចាំថ្ងៃនឹងរៀនអំពីអំណាចរបស់កិលេសនឹងឲ្យដឹងឲ្យដឹងទៅហើយក្រណព្យាយាមដឹងថាគណៈណាចិត្តខឹងគណៈណាចិត្តមានះកើតឡើងគណៈណាវងវែងគណៈណាសង្ស័យព្យាយាមដឹងបន្តិចបន្តិចបន្តិចបន្តិចទៅតាមផ្លូវទៅស្ទះចរាចរមួម៉ៅ stress កើតឡើងអញអូចិត្តហ្នឹងកើតរោគទៀតដែរអូតោមនោះកើតទៀតដែរ ហើយចិត្តណាដែលវាទៅតាមដឹងអាចិត្តអញ្ចឹងអញ្ចឹងចិត្តកុសលគឺសតិដែលវាកើតឡើងវា eradicate វាវាវាធ្វើឲ្យខ្សោយ weaken weaken អាកិលេសហ្នឹងគឺធ្វើឲ្យកិលេសហ្នឹងវាខ្សោយនៅពេលណាដែលសតិកើតឡើងហ្នឹងឯងហើយបើយើងមិនព្យាយាមឲ្យ ដឹងខ្លះខ្លះចឹងទេជីវិតជាពិសេសអ្នកដែលគ្រោះថ្នាក់អ្នកកាន់តែមានមុខមាត់អ្នកកាន់តែមានការងារធំអ្នកកាន់តែល្បីកាន់តែប្រឈមមុខនឹងការគ្រោះថ្នាក់ឯង បើថ្ងៃមុនឃើញតួចម្រៀងអីកុនតួចម្រៀងកូរ៉េសម្រាប់សម្រាប់ខ្លួនទៀតអាយុទៅប្រហែលបាក់ទឹកចិត្តទ្រាំមិនបាន ថាវាពិតជាទ្រាំមិនបានមែនពីព្រោះវិស័យអស់ហ្នឹងគឺវិស័យពូនផ្ដុំកិលេសណាពូនផ្ដុំភ្លើងណាដល់ដល់កំពូលមែនតែនទៅគាត់ទ្រាំវាអត់បានមែនគាត់មិនមែនចង់ស្លាប់ទេប៉ិនយើងមើលមើល វិស័យកលែងអស់ហ្នឹងមិនមែនជាវិស័យនាំសុខសន្តិភាពណាជាវិស័យផ្ដុំភ្លើងកិលេសហ្នឹងឡើងទៅត្រូវធ្វើឲ្យគេយំទៅត្រូវធ្វើឲ្យគេសើចទៅអាហ្នឹងដែលព្រះអង្គថាបុគ្គលខ្លួនឯងហ្នឹងវាវិច្ចខ្ចប់ដោយរាដោយដោយលោភៈទោសៈមោហៈហើយឡើងទៅសំដែងឲ្យគេវែងតាមឲ្យគេ ព្រឺព្រួចតាមឲ្យគេកើតរាគៈតាមទៅទូការទៅស្លៀកអញ្ឆិចអញ្ឆោចលើនឹងទៅឲ្យគេកើតកិលេសតាមទៅ សិតតែកន្លែងផ្គុំកិលេសនិយាយមែនទេអាត្មាមាននិស្ស័យអាខាងហ្នឹងដែរប៉ុន្តែសិក្សាទៅវាឃើញអញ្ចឹងនិស្ស័យជាអ្នកតន្ត្រីនិស្ស័យជាអ្នកចម្រៀងហ្នឹងវាមានតែប៉ុន្តែប៉ុន្តែដល់មើលធោះទៅយើងមិនមែនបដោយឲ្យតែចំណងរបស់យើងយកមកគ្រប់ទេតែយើងសិក្សាមែនទៅកន្លែងផ្គុំហ្នឹងនៅពេលអ្នកទាំងអស់គ្នានឹងមានបញ្ហាមានណាជួយបានអាចឡើងទៅធ្វើឲ្យគេសប្បាយមកពិភពលោកមែនមកប្រទេសមែន ប៉ិនយកស្អីទៅឲ្យសបាយយកសំលេងហ្នឹងយករូបហ្នឹងសើរឿងប្រឆោតអាខ្លួនឯងក៏ប្រឆោតខ្លួនឯងអាគេក៏ប្រឆោតខ្លួនគេអញ្ចឹងអញ្ចឹងនៅពេលដែលអារីការសរសើរនឹងវាធំទៅធំទៅមុខមាត់នៅគុំធំធំទៅមានន័យថាបន្ទុកនឹងសម្រាប់បុគ្គលអ្នកមានខ្លួនមិនដែលពិចារណារឿងអនត្តាធម៌នឹងវាមានខ្លួននៅក្នុងអាមុខមាត់នឹងអញ្ចឹងអាមុខមាត់នឹងឯងវាទៅជាបន្ទុកហើយទៅ ជាបន្ទុកទៅជាទម្ងន់ ចឹងមានរឿងអីឬក៏ថាត្រូវរស់ស៊ីខាតឬក៏ត្រូវធ្លាក់បាត់បង់កិត្តិយសអីធ្ងន់ណាស់ធ្ងន់សម្រាប់គាត់ខ្លាំងគាត់បាត់បង់អីឧទាហរណ៍ថាមនុស្សទៅណាគេសរសើរថាគាត់នឹងជាមនុស្សអស្ចារ្យដ៏មានស្នេហាគេបោះបង់ចោលវិញទៅអញប៉ុណ្ណឹងដែរមិនសមថាគេទៅចោលអញរស់មិនបានងាប់បាត់ពួកពួកពេលអា បកើតមុខមាត់ហ្នឹងគឺបកើតកិលេសពេញតែខ្លួន ប៉ុន្តែមិនមែនហាមថាមិនអោយគេធ្វើទេមុខរបររបស់គេប៉ុន្តែគ្រាន់តែអោយមានការពិចារណាផងមានធម៌នឹងក្នុង ជីវិតផង វាមិនចាំបាច់ស្លាប់ទេឃើញទេបើមានធម៌ពិចារណានៅក្នុងនឹងផងចាំបាច់ស្លាប់ទេ តែវាអត់មានធម៌សម្រាប់ទប់សោះអត់មាន ពាក្យថាធម៌នឹងវាធ្ងន់ពេកវាខ្ពស់ពេកសម្រាប់សង្គមពិបាកមនុស្សនិយាយពាក្យធម៌គេសើចទៀតផង ហើយមនុស្សសើចឃើញគេពិចារណាធោះអីអីសើចប៉ុន្តែមានដល់តែមានវិបត្តិមែនទែនទៅប្រើវិធីឈួតឈួតទៅអាសាច់ទៅស្អីស្អីឃើញទេអាហ្នឹងលទ្ធផលនៃអ្នកសើចការសិក្សាស្វែងយល់អំពីមេរៀនជីវិតហ្នឹងពធហ្នឹងមានន័យថាមេរៀនជីវិតហ្នឹងឯងត្រូវទប់ទល់ម៉េចបញ្ហាវាកើតឡើងត្រូវដោះស្រាយម៉េចហ្នឹងគឺវាបរៀនអញ្ចឹងតាមានរឿងអីមានរឿងខ្មោចព្រេបិសាចអីធរហ្នឹង ហើយរឿងចំណងចង់ស្អាតអីហ្នឹងក៏មិនមែនថាមិនអោយស្អាតសោះទេពុទ្ធក៏អោយភិក្ខុសម្អាតខ្លួនកុំអោយវាធំក្លិនគាត់ត្រូវសម្អាតបើមិន សម្អាតត្រូវទោសអញ្ចឹងដែរមិនអោយកក្រិចកអឺតើក្រោកឡើងមិនបត់ មុងបត់កន្លែងបត់អីក៏ត្រូវទោសដែរគឺត្រូវតែស្អាតប៉ុន្តែស្អាតហ្នឹងវាគាត់ថា for good looking មានន័យថា good looking គឺសម្រាប់ដូចថាកុំអោយអ្នកដតីមើលទៅវា វាកើតដេញការមិនសប្បាយចិត្តដោយសារតែឃើញយើងក៏ក្រិចណាអបិសមលមមនឹងដូចលោកយាយវិសាខាហ្នឹងក៏គាត់មានគ្រឿងអលង្ការពេលនៃថ្ងៃណាក់ខត្តរឹកម្ដងម្ដងក៏គាត់តុបតែងគ្រឿងអលង្ការមើលទៅដូចជាសัตว์ដេញកងោកអីចឹងធម្មតាតាហ្នឹងប្រើវា ក្នុងលក្ខណៈថាយើងជាម្ចាស់កុំអោយវាពុលដោយសារអាហ្នឹងកុំអោយវែងដោយសារអាហ្នឹង ដូចថាយើងពាក់នេះពាក់នោះចូលចំណោមគេចោះអីចឹងទៅអាហ្នឹងក៏វាមិនជាអីដែរគាត់ថាកុំអោយគេទឹះដោយសារតែយើងអីចឹងទៅពួកយើងនៅក្នុងសង្គមកេរាវាសហ្នឹងវាវាត្រូវតែអញ្ចឹងហើយបើដោយអាត្មានេះមិនអីទេតងោលតលហូតចឹងទៅហើយមកឈុតនឹងទៅទៅណាក៏ចូលចោលដែរទៅផ្សារទៅចូលរួមស្អីទៅបន់ទៅសមុទ្រថាទៅណាក៏ស្រួលមានទៅបាក់អី មកល្មមអញ្ចឹងទៅកុំឲ្យកក្រិចកគ្រុកអីអញ្ចឹងមិនជាជាអីទេណារឿងការស្លៀកពាក់តាក់តែងខ្លួនអីមកល្មមអញ្ចឹងទៅអឺមួយទៀតកៅសុខា KP សុំសួរលោកម្ចាស់គ្រូថាក្នុងភូមិខ្ញុំកណាសុទ្ធតែអ្នកពិសាស្រាច្រើន ហើយខ្ញុំចង់ធ្វើបន់ដោយ មិនដាក់ស្រាឲ្យពួកគាត់ពិសាតើកណាថា តើករណីថាជាមនុស្សមិនចេះមើលបុគ្គលមើលកាលដែរឬទេទេពាក្យថាមិនចេះមើលកាលមិនចេះមើលបុគ្គលហ្នឹង គឺសម្លឹងយកយកអំពើឬក៏យើងធ្វើឲ្យកើតជាប្រយោជន៍ប៉ុន្តែបើសិនតែយើងធ្វើដើម្បីតែប្រកបចិត្តរបៀបមនុស្សប្រមឹកហ្នឹងវាបានប្រយោជន៍ស្អីវាអត់ប្រយោជន៍ទៅហើយអំពើឲ្យគេផឹកហ្នឹងវាអត់ប្រយោជន៍ទៅហើយអើយពិបាក រឿងហ្នឹងវាត្រូវតែពិបាកចឹងឯងសំបីតអ្នកទេសនាដូចច្រើនហ្នឹងទៅវិញជៀសផឹកមិនរួចលោបលោបសួរមានផឹកអត់បាក់គិចណាព្រះអង្គល្មិចទេអត់ទៅស្លាប់វាអីអ្នកមិនធ្លាប់ទេមិនធ្លាប់បដៅគេទៅបាក់មែន អញ្ចឹងបានយូរយូរទៅអាទេសនាហ្នឹងវាទៅជាពីរោះវាគ្រាន់តែដូចមុខរបរអ្នកទេសវិញទៅវាអត់មានឥទ្ធិពលអីសម្រាប់សង្គមណាវាអត់មែនទេណាដល់ខ្លួនយើងសឹកទៅវិញយើងធ្វើអញ្ចឹងណាហាក់ដូចជាកាលអញនៅលើអាហ្នឹងគ្រាន់មុខរបរអញដល់អញសឹកមកអញផឹកដែរវាចុងទៅអញ្ចឹងបានលោកទេសអីទេសវាអត់មានឥទ្ធិពលនិយាយរួមវា cannot take it into action មិនអាចយកទៅដាក់នៅក្នុងអឺ អំពើមែនទែនជាក់ស្ដែងថាអត់ផឹកហ្នឹងវាល្អមិនខ្មិចវាហូបបង្ហាញថាការមិនផឹកសារាការមិនសេពសារាវាល្អល្មិចវារាល់កន្លែងល្អអត់ឃើញវាទៅទៅវាសង្គមស្រូបទាញវាឃើញគេអញ្ចឹងតែអាល្អរបស់ខ្លួនឯងវារទៅបង្ហាញគេអត់ឃើញអាទៅនឹងវាអញ្ចឹងនឹងប៉ុណ្្នឹងចុះថ្មនិយាយពីសប្តាហ៍នេះសិតតំណំឲ្យមាន ការក្តៅកាហាយដល់កណាញាតញោមលោកអាចារ្យ ផ្សេងផ្សេងច្រើនប៉ុន្តែបើដាក់ចិត្តពិចារណាបន្តិចមិនត្រឹមមិនខឹងទេប្រហែលជាអរគុណទៀតតែមិនទៀមទាការអរគុណទេបើគាត់ថាខែលោវាគ្មានអ្នកនិយាយវាងប់ទាំងអស់គ្នាគ្មានដឹងទៅបានអាត្មានៅនិយាយជាស្ដាប់សិនទៅហើយយកទៅគិតទៅមិនបាច់តាមអាត្មាទេជាងបាន អាមាគេតែងតាំងឲ្យបរិញ្ញាចារ្យវគ្គអាចារ្យទូទាំងប្រទេសហ្នឹងមានមួយដែរក្នុងហ្នឹងអាមារូបរៀនអីវាមិនឈ្នះគេទេរូបរៀនបរៀនឲ្យតែធ្វើអត់នាំឲ្យបញ្យលមនុស្សហងទៅធ្វើតែកម្មវិធីជួនកាលអាចារ្យខ្លះមិនដែលធ្វើ ក្រុងបាលីរៀនអាចារ្យឲ្យគាត់ធ្វើក្រុងបាលីវិញអស់លីហើយស្មាទៅនិយាយម៉េចគ្រូ20 30ឯង1ម៉ោង2ម៉ោោងគាត់ប្រាប់ថា កុំគិតថាវាជារបរទោះបីយើងរស់នៅនឹងប៉ុន្តែយើងត្រូវដឹងថាយើងអាស្រ័យដើមឈើនឹងមកយើងស្រោចដើមឈើនឹងឲ្យវាល្អទៅឲ្យវាមានផលពិតប្រាកដដល់អ្នកជំនាន់ក្រោយទាំងអស់គ្នាទៅហើយមានគ្រូពង្វឹកខ្លះលេងបរៀនហ្មងគុំគិតសួរនៅពៀនអីគិតតែធ្វើម៉េចឲ្យបានលុយច្រើនទៅចឹងទៅណា មិនថាចំឈ្មោះទេប៉ុន្តែលោកគ្រូអ្នកបរិញ្ញាចារ្យហ្នឹងឬអាចារ្យអ្នកឬពាក្យហ្នឹងក៏ដឹងដែរពាក្យអញ្ចឹងអញ្ចឹងអាត្មាគឺមិនដឹងនិយាយម៉េចហើយហើយគាត់អាត្មានៅភ្នំពេញហ្នឹង ទទួលអាចារ្យឲ្យសម្រាកលោបស្ដាប់ឮសង្វេកទៅមកក៏អត់មានសួរគ្នាថាយើងដឹកនាំមិនខុសដឹកនាំមិនត្រូវអត់គាត់សួរហាងឆេងហ្នឹងប្រហែលអាចារ្យមរងអឺ អត់មាននេះហើយគាត់សួរតែពិធីកម្មត្រូវធ្វើម៉េចម៉េចម៉េចម៉េចម៉េចគាត់មិនខ្វល់រឿងខុសហើយត្រូវមកស្រេចហើយឲ្យគាត់ដេកនេះខុសរឿងទៀតឯងអូនណាអូនណាខ្ញុំណាសូមសួរគ្រូម្ចាស់មួយសំណួរបុណ្យបច្ចុះសីមាឃើញចងអំបោះជុំវិញ ព្រះវិហារខាងក្នុងមុខពុទ្ធបដិមាតើខុសឬត្រូវ ត្រូវតាមប្រពៃណីតែវាខុសតាមធម៌ត្រូវតាមប្រពៃណីបើនិយាយថាត្រូវត្រូវតាមប្រពៃណីត្រូវតាមទម្លាប់តែមិននិយាយតាមធម៌តាមវិន័យ0 0មកគ្មានប្រយោជន៍ទេចឹងឲ្យត្រូវខ្លះតោះត្រូវនឹងត្រូវតាមប្រពៃណីទេណាត្រូវតាមទម្លាប់ត្រូវតាមជំនឿធ្លាប់ធ្វើតែបើនិយាយពីសច្ចធម៌ និយាយពីធម៌វិន័យ0វាអត់មាននៅក្នុងវិន័យបាទវិន័យណាទៅយកបោះធ្វើសីមានិមិត្តសីមាមានតែថ្មមានតែដើមឈើមានតែទឹកមានតែអីមានតែភ្នំឯនោះទៅឧតកុកខេបសីមាទៅវិន័យសីមាទៅឧតកៈឧតកុកខេបសីមាទៅណាបាសាណៈសីមាទៅមានសីមាណាមានអំបោះវាអត់មាន យើងវាជាបន្ថែមទៅណាដូចព្រះអង្គនៅមិនដឹងត្រូវប្រជុំសាវកប្រមាណដងទៀតដើម្បីលុបអាសីមានឹងចោលអូយ៉ាប់មែនហើយមនុស្សមានទៅធ្វើប៉ុននេះទៅដដើមខ្សែសីមាសោះហ្នឹងកាប់គ្នាយើងថាដាច់ដៃក៏មានទៅដើមអាខ្សែសីមាហ្នឹងសង្វេកហ្មងអាត្មាឥឡូវគេមុនទៅបញ្ចន់តារាងសីមាទៅបញ្ចុះសីមាមិនដែរទៅទេអាត្មាមិនដឹងទៅធ្វើមុខអាមិចឈរព្រោះមើលទៅវាមិនត្រូវហ៎ មិនដឹងទៅឈុំទេខ្ជិលទៅបើទៅទេសនាបានទេសនាបានប៉ុន្តែពេលបើជួនកាលគិតវាមិនរួចដែរពិបាកដល់មកយូរយូរចង់អាសឹកមែនណាអូលោកវាទៅរស់មួយវត្តមួយអីណាទៅវត្តគេបញ្ចុះសីមាឯងមិនទៅខូចសីមាគេទៀតមានទៅធ្វើសក្ក្រេកលើប្រពន្ធកូនខ្លួនឯងមកឈប់ទៅមួយសីមា រិនសុភាពកណាកើតឆ្ងល់មែនតែនថាសង្គមអ្នករកទទួលអ្នករកទទួលអាហារចុះប្រជែងនឹងច្រណែនចុះហេតុអីក៏សង្គមព្រះសង្ឃមិនដេចកើតរោគនេះដែរតើឲ្យអប់រំបរិស័ទយ៉ាងម៉េចទៅញាតិញោមចាប់សំណួរបានទេថា ឬក៏ហោះអ្នករស់ស៊ីចិញ្ចឹមជីវិតអីចិញ្ចឹមកូនប្រពន្ធអីចឹងទៅវាការរោគចំណែនហើយចុះលោកសង្ឃនឹងចំណែនគ្នាស្អីដែរថារោគកិលេសនេះវាកើតគ្រប់តែមនុស្សនឹងណា ទៅឆ្ងល់អីចុះវាមិនមែនអស់កិលេសដោយសារតកោសក់ហើយស្លៀកស្បង់នឹងឯណាលោកធ្លាក់នរកមកកកោកហ្នឹងសម័យពុទ្ធហ្នឹង ហ្នឹងហើយកិលេសនេះមិនមែនដាច់ដោយសារស្លៀកស្បង់មិនមែនដាច់ដោយសារកោសក់ទេដាច់ដោយសារការសិក្សាអប់រំជាងការកិលេសនៅលោកវាធំជាងកិលេសនៅវសក់ក៏មានដែរឧទាហរណ៍ដូចទេវតតអីចឹងលោកមិនចំណែនពពុទ្ធអ្នកខ្លាំងនិយាយទេវតតទេវតនដឹងថាជាស្អីបងទេវតតជាលោកជាប្រសងជាវិខោពពុទ្ធអ្នកបង្បួសឲ្យបួសពីពពុទ្ធផ្ទាល់ហ្មងណា ទីបំផុតចំណែនមួយព្រះអង្គណាចំណែនរឿងអីចំណែនថាខ្លួនឯងក៏ពូជស្ដាច់ដែរហើយខ្លួនឯងចម្រើនឈានចម្រើនអីបានទៀតអាឈានលោកីហ្នឹងវាមានអស់ពីកិលេសអីវាគាត់អាចប្រើរិទ្ធប្រើអីបានអញ្ចឹងទៅហឹមហើយដល់ឃើញគិតថាព្រះអង្គក៏ពូជស្ដាច់អឺ នារី6លោកនៅមានកិលេសតាហ្នឹងហើយលោកនៅមានកិលេសអាត្មាហ្នឹងកំពុងនិយាយហ្នឹងកិលេសចុកតែខ្លួនដែរហ្នឹងឆ្ងល់ហើយសឹកវិញមើលបំបានកូនដែរឥឡូវនិយាយថងថងចាំបាច់ធ្វើឯងគ្រាន់បើទេហ្នឹងហើយកិលេសវាអត់មានរើសបុគ្គលប្រសក់ឬក៏ប្រសង់ទេហើយពាក្យថាបុគ្គលពេលបណ្ឌិតហ្នឹងទាំងសងខាងដូចពាក្យថាភិក្ខុលាមុអីចឹង លាមកនឹងស្អីមកពីប្រព្រឹត្តធម៌លាមកគឺកិលេសនឹងឯង thing you វិញតើអ្នកធ្លាប់បួសហើយលុះសឹកមកវិញចូលកាន់សាសនាយេស៊ូតើវាយ៉ាងណាវិញបើតាមកម្មផលបើធ្វើយ៉ាងណាវិញ អានឹងតសួរគាត់ តែរឿងកម្មផលក៏សួរគាត់ទៀតអត់ត្រូវសួរអាត្មាទេ តែអាចវិនិច្ឆ័យបានថាបើចូលមករកពុទ្ធហើយបានស្គាល់រសជាតិធម៌ព្រះអង្គពិតប្រកបចេញមិនរួចទេអញ្ចឹងមិនបាច់ឆ្ងល់ទេដែលមករកនៅជាមួយក្នុងសំណាក់ពុទ្ធសាសនាហើយចេញទៅវិញវាមិនមែនតែត្រឹមទៅចូលយេស៊ូចូលអីអាត្មាគិតថាជួនកាលគាត់ទៅចូលយេស៊ូគ្រាន់បើជាងនៅនៅ ក្នុង នាមជា Buddhist នឹងផងឧទាហរណ៍នៅលោកបួសស្រោចតែទឹកទេដាក់តែយន្តខ្សែកថាទេ សឹកទៅវិញគាត់ឈប់ជឿនឹងអត់ទៅជឿទៅព្រះយេស៊ូវមួយគាត់បើជាងនិយាយមែនណាគាត់បើជាងយ៉ាងណាក៏ក្នុងយេស៊ូវគេឲ្យជឿតែមួយឯងនេះជឿខ្មោចផងជឿព្រាយផងជឿកថាផងជឿយន់ផងជឿតាប្រេះតាប្រាស់ពេញនឹងឯងហើយថាគ្រាន់បើថ្មមិនខាត់ទេចង់ទៅជួយេស៊ូវអស់ចូលទៅបើនៅធនធានរបៀបអញ្ចឹងអញ្ចឹងឯងមិនបាច់ឆ្ងល់ទេអានោះ បាទឆ្ងល់ថាម៉េចបានទៅអញ្ចឹងបើយល់ច្បាស់នៅសច្ចធម៌ដែលព្រះអង្គសម្ដែងស្អីក៏វាសាបអស់ដែរវាស្ដាប់វាមិនចូលព្រោះទៅសាសនាណាក៏ឲ្យជឿរបស់ក្រៅខ្លួនព្រោះពុទ្ធអត់ឲ្យជឿអីខាងក្រៅប៉ុណ្ណាពិសោធន៍សិនពិសោធន៍សិនទៅបញ្ញាកើតគឺត្រង់ដែលថាយើងពិសោធន៍បានពិចារណាបាន ជាងបានអាធ្លាប់ជួបប្អូន ម្នាក់គាត់ធ្លាប់បួសក្នុងពុទ្ធសាសនាអឺក្រោយមកគាត់คลายជាអ្នកបម្រើព្រះដ៏សកម្មគាត់ជិះតកង់ឯងគាត់ថាគាត់អត់ចង់បានអីគាត់ចង់តែនាំបន្ទូលព្រះហ្នឹងទៅចែកដល់អឺមនុស្សមនីទាំងឡាយឲ្យយល់ពីប្រតិរបស់ព្រះគាត់សុំមកនិយាយកាន់ដូចនៅស្ទងមកចាំ សុំមិនថាមានអីមិនមានទៅទៅ អីគ្រាន់តែថាផ្លាកខុសគ្នានោះគាត់ថាគាត់បួស2ឆ្នាំរកពលឺអីអត់ឃើញអត់មាន អីក្នុងពុទ្ធសាសនាដូចអត់មានពលឺអីសោះដល់តែមកសិក្សាបន្ទូលរបស់ព្រះបណ្ដឹងថាអស្ចារ្យប៉ុណ្ណា ហើយចង់ចែករំលែកដល់មនុស្សប៉ុណ្ណា ហើយហាក់ដូចជាស្ដាយក្រោយបន្តិចដែរថាខាត់ពេល2ឆ្នាំមកបួសក្នុងពុទ្ធសាសនាអត់មានចេះអីហងអាមាសើចមកសួរប្អូនបួសនឹងរៀនអីខ្លះហ្នឹងកណាចេះដូចតែគេដូចតែឯងអញ្ចឹងចេះស្រូបាំងស្គលចេះធូរស្រួចមុនអីអស់ហ្នឹងគេសូត្រអីបានកណាសូត្រនឹងខ្ញុំសូត្រនឹងបាននឹងអស់ប៉ុណ្្នឹងឯងអត់មានអីទៀតចុះមានអីប៉ុណ្្នឹងបើគេឲ្យរៀនតែប៉ុណ្្នឹង ហើយទៅធ្វើតាមពិធីបុណ្យពិធីអីមើលទៅ មើលទៅឃើញតាដូចអរិយអ្នកតាអីចឹងថ្វាយអង្គមរបស់នេះរបស់នោះអីអីចឹងមិនមកសួរថាចុះពេលដែលបងអូនទៅខាងយេស៊ូហ្នឹងព្រះយេស៊ូហ្នឹងបងអូនទៅរៀនតែចម្រៀងប្រមាណបត់ហើយចិត្តច្រៀងចិត្តសូត្រហើយចប់អញ្ចឹងដែរគឺឬក៏បងអូនរៀនអវាទរបស់ឬក៏បន្ទូលរបស់ព្រះយេស៊ូរហូតរៀនរហូត ហ្នឹងគេរៀនរហូតមាន បន្ទូលល្អល្អច្រើនរហូតហ្នឹងហើយចុះបងអូនដែលរៀនបេដកបានខ្លះដែរអត្តកថា អីដែល ចេះមើលខ្លះនេះទេអត់ផងបានស្មានថាសមហើយសមតែអញ្ចឹងហើយបងអូនអីទេបើបងអូនអត់រៀនផងស្រាប់តែបងអូនយល់ពីធម៌ច្បាស់អាត្មាចម្លែកសឹងបែកដើមអរ៉ា បើអត់រៀននេះប្រាប់តែយល់ធម៌ពុទ្ធបើអត់រៀនអីស្រាប់តែយល់អានឹងអាត្មាពិតជាឆ្ងល់ប្រេះអរាងាប់តែបើបងអូនរៀនអញ្ចឹងហើយវាដឹងត្រឹមប៉ុណ្ណឹងហើយឃើញថាវាអត់ប្រយោជន៍អញ្ចឹងមែនវាត្រូវហើយត្រូវហើយពួកបងអូនមានបាន រៀនពាក្យពុទ្ធដើម្បីបង្កើតបញ្ញាណាឥឡូវធัวស្អីចេះសូត្រខ្លះមើលអាត្មាសួរវាមានន័យថាម៉េចអាហ្នឹងគេនៅចាំនៅអីឲ្យសូត្រមកឥឡូវករណីយមតកុសលេហ្នឹងប្រែប្រែថាម៉េចណាស្អីទៅធัวសូត្រប្រយប្រយហ្នឹងមានន័យថាម៉េចនឹងចឹងអញ្ចឹងបានថាយើងកុំឃើញថា ធ្លាប់ប៊ូហើយស្រាប់តែសឹកទៅចូលយេស៊ូទៅចូលអ៊ីស្លាមក៏ដោយចុះទៅចូលស្អីក៏ដោយចុះថ្មអត់ខ្វល់អីបន្តិចទេថ្មតែធនធានអញ្ចឹងអញ្ចឹងចូលទៅអស់ទៅល្អនៅបំផ្លាញសាសនាទេនិយាយមែនតានៅអត់ទាំងភ្លឺខ្លួនឯងហ្នឹងបើមិននៅកាន់តែយូរនាំគេងឹតកាន់តែច្រើនព្រោះអត់ពលឺអីផង បានអីទៅពយល់បរិស័ទឲ្យយល់ធေါ်បើមួយថ្ងៃមួយថ្ងៃ និយាយទៅវាកាន់តែធ្ងន់ទៅធ្ងន់ទៅថ្ងៃមុននេះឃើញវីដេអូលោក share មកក្នុងក្រុមប្រជុំលោកតាមួយអង្គណាទេបញ្យលពីខ្ចែកាច់ណាខ្នៃតាន់ជុំកឡង់ស្អីផ្សាយដាក់ទូទុះជាទៀនលោកថាលោកមិនចង់បានអីទេគណៈកំអយបងប្អូនយល់ច្រឡំប៉ិនចុងក្រោយ លោកប្រាប់ថាបើចង់លក់ផ្ទះដាច់នេះយកអានេះទៅ ងូស៊ីមានបានអីអីណានេះទៅចឹងទៅធនធានយើងចឹងចូលយេស៊ូអស់ទៅយេស៊ូអប់រំបាន ល្អជាងនឹងយេស៊ូអត់បរៀនឲ្យជឿអញ្ចឹងឯងព្រោះយេស៊ូឲ្យជឿតែព្រះ គេមួយឯងអត់មានអរិយអ្នកតាអត់មានខ្មោចព្រះវិស័យអីយេស៊ូមែនទេណាគ្រីស្ទានមែនទេអាត្មារៀនដែរបាយបលអាត្មាអានបានខ្លះដែរមិត្តភក្តិអាត្មាសាគ្រីស្ទានមកកកោកប៉ុន្តែគេក៏យល់ពី Buddhism ច្រើនគេអត់ហ៊ានមើងងាយពួកពួកគ្រូកងវាលពួកស្អីស្អីជនជាតិ បរទេសស្មាស្គាល់គេយល់ពីអរិយសច្ចៈធัวគេយល់ពីអរិយមគ្គអង្គ8គ្រាន់បើជាងលោកយើងខ្លះនឹងពួកយេស៊ូវមែនតើណាអញ្ចឹងគេអត់ហ៊ានមើលងាយយើងទេគេដឹងកម្រិតឪពុកយើងធំធេងប៉ុណ្ណាហ្នឹងហើយហើយយើងនិយាយទៅគេដឹងយើងចេះមិនចេះគេដឹងហើយអញ្ចឹងបានទូតអាមេរិកកាំងឥឡូវជាងកាយគេសួរពុទ្ធប្រវត្តិជាងកាយគេសួរអរិយសច្ចៈធម៌ជាងកាយគេសួរអរិយមគ្គអង្គ8ហើយធ្វើតេស្តជាងកាយគេឲ្យធ្លាក់ អាកៀងសួរធัวអង្គខ្លះគេឲ្យរាប់អរិយមេអង្គ8ពួកយើងដាក់ច្បាប់ថាទៅផ្សាយពុទ្ធសាសនាហើយគេសួរធัวអីទៅជាគោលធំរបស់ពុទ្ធសាសនាយើងកាគេចុចចំមកអរិយមេអង្គ8មានស្អីខ្លះគេអត់សម្ភាសអីទេគេចង់ដឹងទៅផ្សាយសាសនាមែនអត់រាប់មិនគ្រប់ហ្នឹងហ្នឹងហើយបើអញ្ចឹងអញ្ចឹងមិនបាច់ទេទៅចូលយេស៊ូហើយទៅ បានរៀនអង់គ្លេសបានធ្វើការខ្លាយជាប្តីគេល្អ អីចេះធ្វើ donation អីល្អតាបើសម្រាប់លោក នេះបើសម្រាប់ជីវិតនេះណានៅក្នុងពុទ្ធសាសនាឲ្យទៅជឿថាអាមុនអាគមអូមអាមទុកថ្វាយគុំតាអ្នកតាអញ្ចឹងអាថាចាញ់ចូលយេស៊ូទេចាញ់ចាញ់មកមិននិយាយឲ្យយុត្តិធម៌អត់មានមកកាន់ជើងថឹងឲ្យទៅកាន់ពុទ្ធសាសនាសិនល្អអត់ទេតែខុសគ្មានស្អីល្អទេ និយាយយូរទៅកាន់តែយូរទៅសល់23នាទីទៀតកំភៃអីណាអាត្មាអត់មានភ័យអីបន្តិចទេអ្នកបួសសឹកទៅកាន់យេស៊ូអីអត់មានភ័យអីបបិនក្បាលចៃអាត្មាថាសំទៅយូរហ្នឹងគាត់អត់យល់អីប៉ុណ្ណឹងហើយបើសិនគាត់យល់ច្បាស់នឹងសច្ចធម៌វិញជាធនជាតាព្រះយេស៊ូ1000ដងក៏មកទាញគាត់មិនបានដែរមិនមែនងប់ទេណា តែមនុស្សយល់សច្ចធម៌มันអាចលក្ខណៈសាសនាណាទេបានទេអត់បានជាឈិងឈិងគណាមានសំណួរមួយប្រគេនលោកចាស់សុំពុទ្ធអឺសុំសួរពុទ្ធបរិស័ទមួយចំចេះធ្វើបុណ្យចំចេះ ធ្វើបុណ្យតែមិនណាប៉ុន្តែពួកគាត់អត់យល់ធ្វើដោយអត់យល់ថាតើបានបុណ្យដែរឬទេ យើងវាជាប់ជាមួយនឹងអាពាក្យបានបុណ្យនឹងដល់ណាដឹងដឹងមិនមិនចង់ឲ្យប្រើទៀតទេពាក្យហ្នឹងបានបុណ្យប៉ុន្តែប្រើក៏វាមិនអីបើគាត់ថាដូចដូចជាគិតថាងបានបុណ្យហើយយកបុណ្យទៅទុកឯណាឥឡូវ បើកុសលនឹងវាកើតអញ្ចឹងបើយើងប្រើរៀងឆ្គងបន្តិចប៉ុន្តែធាតុពិតធម្មធាតុនឹងវាអញ្ចឹងយ៉ាងណាដែលកុសលវាកើតយ៉ាងណាអកុសលវាកើតពីព្រោះធោវាមានតែកើតហើយអាលត់នឹងវារឿងបានវាអត់ទេប៉ុន្តែយើងនិយាយថាបានអញ្ចឹងចុះដូចយើងទៅរៀនអញ្ចឹងរៀនថាបានចំណេះប៉ុន្តែបានចេះស្អីមានយកទៅទុកទៅណាទុកណែនក្បាលងាប់ហើយគឺគាត់ថាបានថ្នឹកតែប៉ុណ្ណឹង ធ្វើដោយអត់យល់ប៉ុនដែរឬទេរាល់ថ្ងៃហ្នឹងអាធ្វើបាបគឺគេហៅធ្វើប៉ុនដែរនេះច្រឡំពាក្យប៉ុនអស់ហើយឧទាហរណ៍ធ្វើពិធីខួបកំណើតគេហៅថាប៉ុនកំណើតប៉ុនខួបកំណើតយកពាក្យប៉ុនយកទៅដាក់ពិនទៅមើលក្នុងពិធីសិតអបាយមុខជប់លៀងរំរែកផឹកស្រាពីហ្នឹងធ្វើបាបពេញបន្ទុកអត់មានប៉ុននេះបន្តិចហើយគេថាធ្វើប៉ុនប៉ុនអីទៀត បនខួបអាពាពិពាឬអាពាពិពាគ្មានបនអីទេ បនកើតកលេសអានឹងកម្មវិធីកើតកលេសថ្ងៃកើតកលេសដែរហ្នឹងហើយគេថាបនខួបអាពាពិពាដែលយកពាក្យបនខ្ញុំបណ្ដាក់ទៀតអរថ្ងៃហ្នឹងអត់ទៅគេយកពាក្យបនមកមនុស្សស្លាប់ចិត្តស្ដោកបនអីទៀតបនដោះគ្រោះ អញ្ចឹងបានថាពាក្យថាទៅធ្វើប៉ុនទៅធ្វើប៉ុនហ្នឹងណាបើមិនមានការដឹកនាំធ្វើដោយត្រឹមត្រូវទេ វាមិនមែនត្រឹមតែមិនមិនកើតប៉ុនឬថាមិនបានប៉ុនហ្នឹងទេវាបាបត្មងហ្នឹងណាឧទាហរណ៍រឿងសម័យពុទ្ធចាស់មនុស្សគេយល់ថាគេទៅទន្សំប៉ុនប៉ុន្តែធៀបពិតកំពុងតែទន្សំបាប ឧទាហរណ៍អគិតតៈគាត់ដឹកនាំទៅបួសច្រើនរាប់ពាន់រាប់ម៉ឺនអ្នកហើយដែន3មានមគ្គធៈអង្គៈអីអីហ្នឹងកន្លះខែទៅបូជាគាត់ម្ដងបូជាគាត់ម្ដងហើយគាត់តែងបញ្យលបញ្យលថាបើអ្នកទាំងឡាយមានភ័យនោះដើមឈើនឹងមានអាយុរាប់ពាន់ឆ្នាំមានអីអីចឹងស័ក្តិសិទ្ធទៅគោរពទៅអឺ ហើយនេះចេតីពីចាស់ពីមុនស័ក្តិសិទ្ធចឹងហើយអារាមនេះអារាមចាស់ចឹងទៅពពកបរោះថែរសាអីចឹងដូចតែយើងរាល់ថ្ងៃចឹងទៅគោរពនតាកញុងនតាស្អីហ្នឹងបានពពុទ្ធព្រះអង្គមើលឃើញទៅល្ងឹតឆឹងល្ងឹតដើរតាមល្ងឹតមានភ្លឺស្អីប៉ុន្តែគេខំណា អាគិតតៈហ្នឹងគេខំណាគេខំលះបង់ទ្រព្យសម្បត្តិទុបុះជាអាមាតធំគាត់ទុបុះដោយយល់ថាគាត់ទៅធ្វើបន់ពិនតាមពិនទៅសំមានអ្នកប្រប៉ុណ្ណានៃហ្នឹងអាណាមិនគោរពអញមិនបានហ្នឹងពិលេសពេញខ្លួនហ្នឹងអត់ដឹងខ្លួនហ្នឹងអត់ដឹងថាអញធំហ្នឹងជាកិលេសអត់ដឹងហ្នឹងអាណានិយាយមិនបានហ្នឹងក៏គេជាកិលេសដែរអាហ្នឹងកិលេសធំហ្នឹងអត់ដឹងហ្នឹងហីថាបនវាទល់តលះបាប បុណ្យវាទល់តែធ្វើឲ្យវាទន់អាកិលេសនោះការប្រកាន់ការឆ្មើងកត្រឹងការបំកើងខ្លួនអីហ្នឹងវាទៀបទៅវាសល់តែមេត្តាសល់តែភាពអំណត់សល់តែក្តីស្រឡាញ់ការរាប់អានអញ្ចឹងទៅអាហ្នឹងបានមនុស្សមានបុណ្យហើយដល់មនុស្សមើលមុខមិនបានគេមិនគោរពមិនបានគេមិនហៅ ដោយពាក្យគោរពមិនបានមិនសบายចិត្តមានប៉ុនសិនព្រះអង្គឲ្យមកកលៀនទៅរោរឿងតើព្រោះគាត់ទឹកថែខ្លាំងពេកនោះមកលៀនទៅផ្ចាញ់នាគដែលគាត់គោរពទៅគោរពនាគហ្នឹងថាបានប៉ុនទៀតសើរឿងខុសទាំងអស់ហ្នឹងប៉ុន្តែហ្នឹងព្រះអង្គនៅទេមកកលៀននៅទេអាត្មាទៅអីហ្នឹង ព្រោះកន្លែងខ្ចប់មកវិញឃើញតាមអំណាចរបស់គាត់ពេលបយលយល់អស់ហើយបាន សម្ដែងធัวចប់អស់ហើយមានណាមានទៅធ្វើអីទៀតលះបងអស់បានព្រះអង្គសួរថាម៉េចណែឯងដឹកនាំគេម៉េចតែគេមកឲ្យគ្រប់អានេះគ្រប់វត្ថុនេះគ្រប់វត្ថុនោះកើតសេរីសួស្ដីស្រាច់អង្គសម្ដែងជាគាថាទៀតនោះពហុងវេសារណੰយន្តិ បបតានិវនានិចអារាមរុកចេធ្យានិមនុស្សាបយតច្ចិតាណាមនុស្សទាំងឡាយតែអញ្ចឹងឲ្យតែភ័យរੂពឹងនេះពឹងនោះពឹងដើមឈើពឹង អារាមពឹងចេតិយដើម្បីឲ្យបាន សុខចម្រើនប៉ុន្តែព្រះអង្គថាណេតាំងខោសារណង្ខេមំនោះមិនមែនជាទីពឹងដ៏ផ្សេងប៉ុន្តែណេតាំងខោសារណមុត្តមំនោះមិនមែនជាទីពឹងដ៏ឧត្តមឡើយហើយព្រះអង្គ កំចាត់អានឹងអស់ហើយណាកាលហ្នឹងនៅក្នុងបរិស័ទរបស់ព្រះអង្គហ្នឹងបើយើងឥឡូវនៅឥណ្ឌាហ្នឹងវាព្រេកឡើងវិញទៅព្រេកដល់ខ្មែរយើងដល់ថៃដល់អីទៀតវាមិនសមស្រុកពពុទ្ធសោះមើលទៅវាអត់សមស្រុកពពុទ្ធសោះពពុទ្ធអ្នកដែលកំចាត់អានោះកំចាត់អាយល់ខុសទេមិនមែនកំចាត់ប្រពៃណីកំចាត់តែរឿងយល់ខុសប៉ុន្តែមិនមែនកំចាត់តឹងតតែងកំចាត់ដោយបយលឲ្យយល់បយលឲ្យយល់ បានព្រះអង្គសម្ដែងថាយោពុទ្ធយោចពុទ្ធថញ្ញធម្មញ្ញសង្ឃញ្ញសរណង្កតាអរិយញ្ញចថង្គិកង្គមគង្គទុក្ខសច្ចអតកមង្គអរិយញ្ញចថង្គិកង្គមគង្គជាដើមថាលុះតែបុគ្គលណាមានបង្គោលជាទីពឹងគឺពុទ្ធពធព្រះសង្ឃពុទ្ធពធព្រះសង្ឃត្រូវនិយាយទៀតអានោះយើងពឹងរហងៃនេះវាអត់ត្រូវ ទៅពឹងលោកស្រោចទឹកទៅពឹងលោកចងខ្សែកថាមិនមែនសង្ឃេសរណង្គឆាមិនឹងទេមិនមែនទេខុសហើយអត់អត់ត្រូវសោះហ្មងបាបនោះនឹងឯងគ្មានទៅបានពឹងត្រឹមត្រូវទេចាំនិយាយថ្ងៃក្រោយទៀតនិយាយថ្ងៃនេះមិនអស់ចឹងពាក្យយើងប្រើ យើងធ្វើបើមិនយល់ដល់សេចក្តីយើងធ្វើខុសពាក្យដែលថាជាសរណៈនឹងជាបង្គោលជាទីរលឹកសរណៈនឹងជាទីរលឹកហើយបណ្ដោះបញ្ញា ណាមាន បញ្ញាឃើញច្បាស់នៅសច្ចធម៌ដោយខ្លួនឯងគឺទុកហេតុដែលនាំឲ្យកើតទុក សុខហេតុដែលនាំទៅរកសុខពិតប្រកបណាច្បាស់អាហ្នឹងបុគ្គលណាវាច្បាស់អាតហ្នឹងច្បាស់ថានេះទុកនេះហេតុនាំឲ្យកើតទុកហើយអាសុខពិតហ្នឹងវាល្មិចហើយហេតុដែលនាំឲ្យកើតសុខពិតហ្នឹងវាល្មិចបដិបត្តិដោយខ្លួនឯងហ្នឹងណាបានព្រះអង្គថាអេតាំងខោសារណង្គេមកនោះទៅជាទីពឹងដល់ខ្សែម អេតាំងខោសារណៈមុតតមង នោះទៅជាទីពឹងដ៏ខ្សែមខ្សាន វាផលិតចេញសេចក្តីសុខស្ងប់នោះពីក្នុងមកវិញឈប់ខ្លាចឈប់ព្រួយឈប់បារម្ភយល់តាឃើញច្បាស់ហេតុផលឈប់ប្រព្រឹត្តប្រព្រឹត្តត្មងយើងមិនបាច់ប្រៀបធៀបអីមើលតកោអ្នកណា ធ្លាប់ទឹមគោដឹងហើយលោកហៅថាសទ្ធាមង្គលភ្ញាក់ផ្អើលអីហ្នឹងគោដែលវាមិនដែលដើរតាមផ្លូវឃើញឡានវាបោលធ្លាក់ស្រែឥឡូវហ្នឹង ផ្អើលសទ្ធាបរិស័ទយើងរហងៃនោះផ្អើលចឹងវាអត់ថ្នឹកឃើញនេះបន្តិចព្រិតប្រព្រឹត្តតាមគេដូចគោមិនតាន់ថ្នឹកចឹងអឺហើយនៅពេលដែលគោនឹងវាយល់គោវាយល់ដែរណាគោជួនកែវរឿងវាអត់ធ្លាប់យល់វាទៅជាយល់កើតដូចគោដឹកសៀងគោដឹកឆ្នាំងអីវាយល់ហើយវាចាំហើយវាយល់ថាអាឡានបតគេអញដើរតអញ មានណាមកបើកបុកអញយូរយូរម្ដងអានឹងវាជារឿងចាយដន់វាយល់ច្បាស់ទៅជ្រោបរត់ណែគោមានពេលយល់មានពេលឈប់ភ្ញាក់តើមនុស្សជាងកាលបានឈប់ភ្ញាក់នេះជាឆ្ងល់អើយមិនទៅថាអន់ជាងគោអីទេបានគិតមើលណាគោមានពេលកែខ្លួនណាមនុស្សយើងគួរតែមាន ពេលកែខ្លួនបានយល់មកថាគោមានពេលកែខ្លួនពីមុនវាភ្ញាក់វាផ្អើលវាខ្លាច តែចុងបញ្ចប់វាលែងខ្លាចមកពីវាដឹងតែបើយើងនៅតែខ្លាចចង្រៃនេះចង្រៃនោះចាញ់គោគោមានដាល់ទៅមើលគូព្រេងមានទៅដាល់មើលថ្ងៃខែផងវាណាស់តែយើងទៅគ្រាវគ្នាខូចអស់មនុស្សហ្នឹងចង្រៃអឺហ្នឹងហើយពាក្យធ្វើប៉ុនឲ្យមួយទៀតចង់បញ្យល់ថាប៉ុនមានបញ្ញានិងប៉ុនអត់បញ្ញា បុណ្យអត់បញ្ញាហ្នឹងមិនមែនយល់ខុសទេណាមិនមែនទៅយល់ខុសគេហៅបុណ្យអត់បញ្ញាទេណាអាទៅថ្វាយអង្គមសុំទឹកមុនហ្នឹងអត់មែនបុណ្យទេអានឹងមិឆាទិដ្ឋិសុទ្ធណាអាបុណ្យអត់បញ្ញាក៏មិនមែនទៀតណាអាក្រុងបលីអីហ្នឹងណាយល់ខុសហ្នឹងកុំថាអឺអានឹងប៉ុនដែរប៉ុនអត់ប៉ុនអត់ទេអត់មែនប៉ុនទេបាបតែហ្មងប៉ុនអត់បញ្ញាចេះឧទាហរណ៍ថាមនុស្សធ្លាប់តែទុនភ្លុនអីចឹងជាងកាលវាជាទម្លាប់ល្អរបស់គាត់ ឃើញចាស់ព្រឹទ្ធាចារ្យអីចឹងមកក៏គាត់គោរពទៅមិនបានមិនបានយល់ថាមនុស្សយើងគួរទៅគោរពចាស់ទុំឯងវាคล้ายជាទម្លាប់របស់គាត់អីចឹងទៅជាភាពទុនចេញពីចិត្តរបស់គាត់តែគាត់អត់មានបានពិចារណារឿងអីទេព្រោះតែជាភាពទុននៃចិត្តក៏បង្អោនគោរពចឹងទៅអានឹងកុសលនឹងអត់មានបញ្ញាអីទេគាត់មិនបានពិចារណារឿងអីទេតែជាកុសលតែបើទៅដោយយល់ខុសតែហ្មងអានឹងមិនមែនត្រឹមតែមិនមែនបុណ្យទេបាបតែហ្មងណាមិច្ឆាទិដ្ឋិឯង និយាយអស់ខឹងអីខឹងអាត្មាគ្មាននៅឆានបាយញាតញោមនឹងទៀតហើយក៏មិនបានន័យថាខ្លាចពីមុនខ្លាចគេមិនបោយបាយបាននិយាយមិននិយាយថានិយាយយូរហើយអានេះនិយាយគាត់យកតែមទៅសនច័ន្ទសែនកូនណាសូមសួរសំណួរ Mm-hmm. អំពីចរិយារបស់ព្រះពោធិសត្វទាំង3មាននៅក្នុងរឿងណាខ្លះទាំង3នៅរឿងណាខ្លះរាប់មិនអស់ហើយមិនដឹងទេសឹងតែគ្រប់តែរឿងហើយនៅពេលដែលព្រះអង្គខ្លាយជានិយតពោធិសត្វមកនឹងវាដូចជាមិនមិនងាយថាជាតិណាព្រះអង្គមិនប្រព្រឹត្តនៅក្នុងចរិយាទាំងអស់ហ្នឹងចរិយាដើម្បីឲ្យបានជាពុទ្ធឲ្យបានប្រយោជន៍ដល់ញាតិដល់សត្វលោកហ្នឹង មានជាតិខ្លះខ្លះដែរដែលអាចផ្្លាត់ប៉ុន្តែភាកច្រើនមិនងាយថាព្រះអង្គមិនបំពេញប្រយោជន៍ខ្លួនឯងប្រយោជន៍អ្នកដទៃនឹងខ្ញុំកណាថ្វាយបង្គំព្រះអង្គខ្ញុំកណាថាច់រាធី នៅកម្មនៅខ្មែរក្រោម មានសំណួរប្រកេនលោកម្ចាស់ថា ខ្មែរយើងអ្នកនៅភូមិស្រុក ជនបទតែងប្រកាន់ថា ពេលសង់ផ្ទះដែលមានមេដំបូលទៅបុកផ្ទះអ្នកដតីនាំឲ្យចង្រៃគ្រោះថ្នាក់ជាដើមនិងគ្រោះថ្នាក់ជាដើមតើហេតុផលទាំងនោះ មិនដែរលោកចាស់យើងត្រូវដឹងថាផ្ទះជាធម្មជាតិមិនផលិតវិបាកទេ បើយើងចាត់ជាធាតវិញវាមានតែធាត4ទេផ្ទះធាត ធាតុ5ដីទឹកភ្លើងខ្យល់អាកាសធាតុអត់មានវិញ្ញាណធាតុទេ ហើយអាធាតុ5ហ្នឹងវាជាអព្យាកតាធម្មាអញ្ចឹងស្អីក៏ដោយមកពិភពលោក នេះដកសัตว์ដែលមានវិញ្ញាណចេញសុទ្ធតែជារបស់មិនបង្កើតវិបាកទេវាលែងយើងទៅធ្វើវាឲ្យកម្រើក បានវាអាចផ្ដល់ ជាស្អីបានរបស់ឧទាហរណ៍ថាឡានចុះ បើទុកវានៅស្ងៀមវាទៅបុកមនុស្សស្អីវាទុកនៅនឹងទៅតែវាបំលែងរូបឬក៏វាឃ្លាតចាក់ទីវារអិលទៅវាអាចប៉ះពាល់ដែរតែបើរបស់នៅនឹងថ្កល់វាមិនចេះបកគ្រោះថ្នាក់វាយើងលោតទៅបុកវាក៏ប៉ុន្តែចំពោះចិត្តវិញ្ញាណរបស់សត្វលោកវិញទោះបីដេកក៏វាអត់ដេកដែរនឹកទៅនោះនឹកទៅនោះខុសគ្នាណាផ្ទះតែអត់សែងអត់ខ្យល់អត់កម្រើកអត់ប៉ះវាស្ងៀមគឺស្ងៀមហើយ វាអត់អង្គិលវាអត់ទៅធ្វើស្អីវាទេតែបើថាសัตว์មានចិត្តវិញដេកស្ងៀមបើចិត្តវាអត់ស្ងៀមទេ អាវត្ថុអត់ស្ងៀមសូម្បីតែនៅស្ងៀមណាអាវត្ថុនឹងវាផលិតផលវាបង្កើតជាកុសលនិងអកុសល ផលិត ជាវិបាកនាំចង្រៃនោះក៏ប៉ុន្តែទម្លាប់ខ្លះរបស់ចាស់បរានយើងហ្នឹងគាត់ច្រើនតែយកការបំភ័យជំនួសការអប់រំជំនួសការពន្យល់ឧទាហរណ៍ថាធ្វើហោជាង គាត់ថាអ្នកតលតែធ្វើអញ្ចេះຂະណាតប៉ុណ្ណេះបានបានមានសេរីសួស្តីអន្ត្រូវហៅថាហាងឆេងល្អនោះបន្ទាបពិតគាត់បង្កប់ຂະណាតគាត់បង្កប់ຂະណាតឲ្យវាត្រូវទៅណាដល់មនុស្សវាអត់យកຂະណាតជាធំអីទៅយកជំនឿថាទល់តែធ្វើប៉ុណ្ណឹងអានឹងបាន ត្រឹមត្រូវហើយវាបានសេរីសួស្តីតាមពិតគាត់អត់ទេគាត់បង្កប់ຂະណាតប៉ុន្តែយកជំនឿយកមកដាក់ នឹងតែចឹងមនុស្សងប់មួយជំនឿទៅមាន បានយល់ទេអត់អមួយទៀតដូចជារឿងខ្នងមេតបូតបុកទៅផ្ទះអ្នកដតីអាចថាគាត់ចង់ឲ្យមានផ្ទះហ្នឹងវាមានជួរបតតឲ្យវាស្របស្របស្របគ្នាអញ្ចឹងទៅកុំឲ្យវាបុកតតឹងគ្នាដល់បុកតតឹងគ្នាវាអត់មានរបៀបរៀបរយផ្ទះវាអត់ល្អវាអត់ត្រង់ជួរអាចថាអញ្ចឹង ប៉ុន្តែហេតុផលយ៉ាងណានោះវាទល់តែគាត់អ្នកបកកើតដបងបានដឹងប៉ុន្តែគ្រាន់ថាវា វាអត់មានចង្រៃអីផងឧទាហរណ៍តែយើងយល់ថាផ្ទះណាតែផ្លូវបុកចំមិនបាច់តែរឿងមេតបូលបុកចំឯងផ្លូវបុកចំ យើង មិនទិញទេតាមជនបទតាមអីអីបើឥឡូវដីក្រុងអាផ្លូវចំហ្នឹងឯងហាងឆេងលក់ដាច់នៅពេញអាណាចំមុខផ្លូវហ្នឹងឯងល្អ អាត្មាជាចង់បិណ្ឌបាតណាមកកន្លែងដាក់សមាគមនៅភ្នំពេញហ្នឹងផ្ទះណាដែលផ្លូវបុកចំឯគេថាវាអត់ហុងស៊ុយអីចឹងណា គេណាអាត្មាសុកចិត្តថាឲ្យសួយមកអាត្មាទៅចុះធ្វើសមាគមមួយអូណាណីហ្នឹងមកធ្វើសាលាធ្វើអីមួយអត់1ម៉ែត្រក៏មិនឃើញចង្រៃអីសោះចង្រៃលើមនុស្សថាគេញ៉េឥឡូវដីពេញតាណាមានចង្រៃមួយ ដីម្ដុំផ្សារថ្មី ម្ដុំផ្សារកដាលអីអីមួយញាតញោមណាមានដី ចង្រៃប្រាប់អាត្មាមានមានវាលាក់ឆុងវាចង្រៃអីអីនឹងទុកឲ្យអាត្មាទោះបីគេថាចង្រៃទៅដល់ដេកតែមួយយប់ងាប់ក៏អាត្មាទៅដែរអោយតែមានមែនអត់មានអត់មានបតោសញាតញោមទៀតឧទាហរណ៍តែកន្លែងហ្នឹងគេថាវាវាចង្រៃផ្លូវវាបុកចំចេះនៅវាមិនកើតដែរ ប្រគេនមកអាត្មាធ្វើសាលាធ្វើអីទោះបីជាអាត្មាទឹកដេកនៅនឹងមកយប់អីខ្មោចជន់ងាប់ក៏ទៅដែរដូចគ្មានទេយ៉ាងតាមមើលយ៉ាងច្រើនទៅសូត្របានវ៉ាន់តិចតួចហ្នឹងឯងហ្នឹងហើយយ៉ាងណា វានៅតែយ៉ាងហ្នឹងដដែលរៀនបរមត្តធម៌ខ្លះខ្លះនឹងយល់រឿងហ្នឹងហើយហើយថាច់សុខានឹកឃើញរឿងមួយថ្ងៃមិញ ជួបញោមម្នាក់គាត់និយាយពីលោកគ្រូអូវលោកគ្រូអូវមកពីស្រុកខ្មែរ លោកតាមកពីឆ្នាំ2009 7ឆ្នាំ7 8ឆ្នាំមកអូស្ត្រាលីហ្នឹងបើរឿងគាត់វិញនិយាយវិញមកនិយាយកាត់កាត់និយាយពី អ្នកនៅអូស្ត្រាលីហ្នឹងជឿផ្កាប់មុខជាងអ្នកនៅស្រុកខ្មែរផងគុំថាអ្នកនៅបរទេសគ្រាន់បើមិនគ្រាន់បើទេ នៅលោកគ្រូអូវស្រុកខ្មែរមក តាមបោកបានមានរហូតអ្នកខ្លះទៅសុំលោកមើលលោកគាត់ថាគាត់ឃើញមុខហ្នឹងខ្ជាក់កាកស្លាមកដុំឲ្យក៏ឈឺកាពះខ្ជាក់មួយម៉ាត់ឲ្យអញ្ចឹងទៅដាក់ដៃអត់ងាយលេបលោកថាចាំអីទៀតលេបហើយអ្នកទៅសុំទឹកមុនដល់អស់ស្លា ពីមាត់ទៅលោកស្ដោះដាក់មួយឆែតមួយឆែតមួយឆែតស្ដោះទឹកមាត់ដាក់ហើយនាំគ្នាច្រក ទៅមួយដបអីសិ100ដុល្លារអីនោះលោកមិនទៅលក់ កំណត់ទេប៉ុន្តែថាដដើមគ្នាដដើមគ្នាអញ្ចឹងចឹងមិនថាល្ងឹតហ្នឹងវាមិនល្ងឹតទាំងនៅខ្មែរយើងទេមកដល់អាកាំងមកដល់អូស្ត្រាលីហើយហ្នឹងឲ្យទៅនៅជាប់ជំនឿមកមិនបានបើកផ្ងាហ្នឹងនៅផឹកទឹកមាត់លោកអ៊ូអញ្ចឹងឯង ប្រហែលជាស្ដាប់ឮខ្លាយហើយញោមម្នាក់ដែលហូបកាក់ស្លាមួយដុំហ្នឹងឥឡូវក៏ប្រហែលជាឈប់ជឿហើយឮថាស្ដាប់អាត្មាដែរឥឡូវអស់កាក់ស្លាមួយដុំអឺសាធុប៉ុន្តែញោមម្នាក់គាត់នៅអូស្ត្រាលីនឹងឯងមកជួបអាថ្ងៃមិញមកប្រកេនហានអឺហើយញោមម្នាក់នោះកំពុងតែពិបាកចិត្តដល់គាត់យល់ធัวគាត់មកត្អូញ យល់ធោះទៅជាពិបាកចិត្តទៅវិញអាហ្នឹងមកវាយើងយល់ទៅមកកណាត់ណាវាយើងយល់ឲ្យច្រើនមែនទែនវាលែងទាំងពិបាកទៅទៀតយល់ពីឧបនិស្ស័យវាផ្សេងគ្នាប្រោះបានពីណាយល់ពីហ្នឹងទៅម៉ែឪគ្រាន់តែសន្និមត់ទេមែនទែនទៅបើថាទឹកថែខុសគ្នាតែងាប់ទៅលែងម៉ែឪស្លាប់ទៅលែងម៉ែឪតែចែកឋានទៅគឺថាបដិសន្ធិឯណេណាគឺផ្សេងផ្សេងទៀតដូចយើងម៉ែឪពីជាតិមុនដឹងនៅណាណាជាមកគុំពិបាកចិត្តពេក ជាកូនកតញ្ញូបំរើមើលការខុសត្រូវដឹកនាំគាត់ឲ្យយល់ផ្លូវត្រូវទៅតែបើថា ប្រុសមិនបានទេអានឹងតាមតំណើពុទ្ធក៏ព្រះអង្គអឺប្រុសឪពុកក្មេងមិនបានដែរមើលញាតិញោមអ្នកស្ដាប់នោះដែលហូបកាកស្លាលោកគ្រូអូណាខ្លះថ្ងៃមុនអាត្មាដាក់រូបសัตว์មិនដឹងថាយកទឹកនឹងសัตว์នៅនឹងមកផឹកទៅកើតរោគអីខ្លះហើយ នៅពោធិ៍សាត់ឆ្នាំណានោះគោនឹងល្បីតាគោប្រកែហើយលោកមួយអង្គលោកឈឺហើយគេដឹកយកទៅដើម្បីទៅជូតគោនឹងឬក៏យកទឹកស្អីពីគោនឹងដល់គោនឹងវាទៅស៊ីស្មៅបាត់ហ្នឹងនៅសល់តែអាចគោម្ដុំហ្នឹងទៅដល់មានអីមានយកអាចគោនឹងមកដាក់ទឹកផឹកហ្នឹងលោកបងវាម្លឹងម្លឹងហ្នឹងគិតថាម៉េចអញ្ចឹងមិនថាដូចជា និយាយម្ដងទៀតអញ្ចឹងថាវាជាទូនាទីសំខាន់ណាស់សម្រាប់ធម្មកថាទាំងឡាយសម្រាប់លោកអាចារ្យទាំងឡាយដែលជាអ្នកកាន់ក្បាលមេក្រូហ្នឹងបើខិនតាមដឹងឲ្យគាត់ទៅអប់រំយ៉ាងម៉េចទៅទៀតហ្នឹងបើគាត់អត់ចេះផងហ្នឹងញាតិញោមរាល់ថ្ងៃហ្នឹងយល់ថាអាចារ្យអាចារ្យហ្នឹងចេះសម្បើមគាត់សូត្រធម៌មិនចប់សូត្រមួយថ្ងៃវោះល្ងាចពោមិនដឹងមកពីណាហើយដល់អាត្មាថាគាត់មិនចេះថាឯងក្មេងមិនម៉ាត់ចាស់ មិនចេះមែនណាបុណ្យណាបាបពិតប្រកបហ្នឹងឲ្យទៅវិនិច្ឆ័យមកវិនិច្ឆ័យចេញវិនិច្ឆ័យអត់ចេញបើមិនយល់បរមត្តហើយរឹងជាងគេអាចារ្យហ្នឹងឆ្លោះមួយអាត្មាតាំងពីដើមមកពួកអាចារ្យអាចារ្យហ្នឹងឯងពួកអញ្ចឹងថាប្រមាថពួកគាត់ពួកមានក្មេងខ្លះដែរពួកតកាណាដឹកនាំញាតញោមឲ្យយល់ត្រូវគាត់ចេះខ្លាចដាច់ហាងឆេងគាត់ ពួកគាត់នាំឲ្យគេធ្វើនេះធ្វើនោះដល់ធ្វើអាចារ្យដល់ក្បាច់ក្បោច្រើនទៅបានទំនឹបច្រើនអាត្មាដូចមិនយល់អញ្ចឹងទេបើសិនបើគាត់ជួយបយលគេម្នាក់បន្តិចទៅដល់មនុស្សចេះដឹងទៅគេនៅតែរកគាត់ចឹងនិយាយទៅដូចអាចារ្យវត្តអាត្មាហ្នឹងគាត់មិនដែលនាំគេធ្វើអីផ្ដេសផ្ដាស់ប៉ុន្តែគាត់នៅតែគេអញ្ជើញគាត់អញ្ចឹងមានទៅអត់ណាលោកអាចារ្យវត្តមនីរតនារាមអាចារ្យខូនណា ដំបងគេមើលជាគិតថាគាត់នឹងឆ្មើងវាឆ្មៃអីខុសគេចឹងមែនបើមនុស្សយល់ទៅមានអីឲ្យតែច្បាស់លាស់ទៅគេអាចនឹងអរគុណជាងឲ្យយើងទៅបន្លែប្រឡប់ទៅទៀតអូមានសំណួរតាក់ទងលោកអ៊ូវនេះថាតើអ្នកតើអ្នកបោកគេបែបលោកតាអ៊ូវទេជួនកាលលោកមិនទៅបោកអីទេ មនុស្សជឿអញ្ចឹងលោកចេះធ្វើឲ្យសុបាយចិត្តទៅក៏មិនដឹងព្រោះបានលុយចាយស្រួលស្រួលធ្វើអញ្ចឹងថាលោកបោកយើងវាមិននៅក្នុងចិត្តលោកប៉ុន្តែយើងមើលទាំងវើបោះញាតញោមយើងមកឲ្យតែលឺថាលោកអូប៉កែមករោមដូចសម្ោចអញ្ចឹងរឿងអីគេមិនចូលចិត្តបោកហើយដល់ពេលយូរយូរគេបោកតាំងខឹងគេព្រោះយើងយើងដូចជា ទាស្ងោនៅលើ ចានស្រាប់អុយតាគេរហូតចឹងសញ្ញាអញ្ចឹងអានិយាយត្រង់ត្រង់ចេះតែខឹងហើយសួរតាអ្នកបោកដោយលោកតាឪនឹងការដឹកនាំគេខុសមិនចាំបាច់ទល់តែមានចេតនាបោកទេគ្រាន់តែតែយល់ខុសគ្រាន់តែយល់ខុសពីសច្ចធម៌ហ្នឹងមានន័យថាយើងវាឆ្ងាយពីមគ្គផលបាត់ហើយឆ្ងាយពី លាភដែលត្រូវបានក្នុងភាពជាមនុស្សបាត់ហើយឧទាហរណ៍គ្រាន់តែខុសតែបន្តិចមិនបាច់ដឹកនាំគេខុសអីគ្រាន់តែយល់ថា ស្លាប់ហើយនឹងពលឹងម្លែតទៅកើតទៀតអញ្ចឹងយល់តែប៉ុណ្ណាយល់ចឹងមិឆាទិដ្ឋិបាត់ជាសះសតិទិដ្ឋិវិខមួយអង្គលោកមិនមែនថាមិនជ្រះថ្លាក្នុងរឿងកុសលទេប៉ុន្តែគ្រាន់ថា លោកយល់ខុសបន្តិចប៉ុណ្ណឹង ហើយលោកថែមទាំងយល់ថាលោកស្ដាប់ធម៌មកសិយល់អញ្ចឹងធម៌បរិញ្ញអញ្ចឹងថាសត្វតែស្លាប់ហើយទៅកើតទៀតហើយបែកតែរូបរាងកាយបែកតែវេទនាសញ្ញាអីចឹងទៅប៉ុន្តែមានវិញ្ញាណហ្នឹងជាសាសតិវត្ថុហ្នឹងវាអន្ទោលទៅវាអត់រលត់ទេអានោះវាទៅកើតទៀតមិឆាទិដ្ឋិសុទ្ធណាកន្លែងហ្នឹងនិយាយអញ្ចឹងអត់យល់បរមត្តពិបាកបយល់ហ្នឹង ជឿអញ្ចឹងសឹងមកប្រទេសពិសេសលោកអាចារ្យហ្នឹងជឿតាំងពីដើមមកហ្នឹងមិនមែនទៅមកលើឃើញសរសេរក្នុងឧទ្ទិសកថាហ្នឹងសេគ្មានត្រូវទេចាស់ចាស់ពីដើមឧទ្ទិសចំពោះវិញ្ញាណខណ្ឌវិញ្ញាណខណ្ឌអត់តិចស្ដាប់មិនលឺថាអញ្ចឹងថាអាត្មាអ្នកប្រាជ្ញថ្មីស្ដីអ្នកប្រាជ្ញចាស់ថាមិនមែនមានទៅប្រាជ្ញស្អីទេអាត្មាមើលទៅយល់ធម៌ព្រះអង្គសំដែងច្បាស់ច្បាស់ចេះ បើអាត្មាអ្នកយល់ធម៌នឹងខ្លួនឯងអានឹងថាអាត្មាអ្នកប្រាជ្ញតើគិតអាត្មាគ្មានប្រាជ្ញអីទេភិក្ខុទាំងឡាយហាមទៅឯងយល់វាមិនត្រូវពពុទ្ធឯណាថាសំដែងអញ្ចឹងបងសំដែងទៅធัวកើតពីបច្ច័យធัวកើតពីហេតុតែមានរបស់នេះកើតបានរបស់នោះវាកើតអារបស់នេះមានបានរបស់នោះមានរបស់នោះវាលត់ព្រោះអានេះវាអត់មានអានេះវាអស់អំណាចទៅវាវាលត់ដូចភ្លើងវាឆេះដោយសារតែប្រេងអស់ប្រេងភ្លើងវាអត់ឆេះអញ្ចឹងហើយ ព្រះអង្គសំដែងច្បាស់ច្បាស់រឿងវិញ្ញាណអីនេះវាគ្មានរត់ទៅណាវាទេវាកើតណាវាលត់ទៅហ្នឹងប៉ុន្តែបច្ច័យវាតតមាន វាចេះទៅទៀតទៅណាតតដូចសំឡេងម៉ាស៊ីននឹងឆេះរហូតដល់វាញាប់ទៅលឹងងោងអញ្ចឹងទៅបើមានជាប់គ្នាណាសំឡេងអត់មានជាប់គ្នាធម្មជាតិក្នុងលោកគ្មានស្អីជាប់គ្នាទេសូម្បីតែរូបនេះអត់ទាំងជាប់គ្នាផងភ្នែកយើងមើលជាប់បើយកអតិសុខមតូមកឆ្លោះមកវាជាកាឡាបៈទូចទូចទូចទូចមួយមួយមួយមួយ ខណ្ឌដោយបរិច្ឆេទដោយអាកាសឧទាហរណ៍ថាវាមិនទល់តែសត្វនៅក្នុងជាតិដតីហ្នឹងបានមានវិញ្ញាណខណ្ឌនេះណាយើងរាល់ថ្ងៃហ្នឹងក៏មានវិញ្ញាណខណ្ឌដែរបើអត់វិញ្ញាណខណ្ឌហ្នឹងរស់មិនកើតយើងហ្នឹងមានរូបខណ្ឌហ្នឹងទូសំណុំរូបទាំងអស់ហ្នឹងរូបខណ្ឌវេទនាខណ្ឌការ ដឹងសុខទុក្ខអីហ្នឹងសញ្ញាខណ្ឌការចាំរឿងរ៉ាវអីផ្សេងផ្សេង សង្ខារកម្មសបាយកើតទុកខឹងចំណែនស្អប់ឬក៏ឆ្លាតមិនឆ្លាតអីហ្នឹងគឺសង្ខារខណ្ឌហ្នឹងវាកើតច្បាច់ចូលគ្នាជាមួយវិញ្ញាណអត់ដែរបែកគ្នាទេអា4ហ្នឹងហើយវាមកអាស្រ័យជាមួយរូបនេះមកវារស់ទៅកើតអញ្ចឹងវិញ្ញាណហ្នឹងវាអត់ដែររស់ទៅវាទេភពណាក៏ដោយភព31ហ្នឹងតាំងពីបដិសន្ធិរហូតដល់ចុតិហ្នឹងអត់មានមួយវិនាទីណាដែលថាវិញ្ញាណនៅតែឯងទេអត់កើតទេ ដោយវត្ថុធាតុនៅក្នុងโลกនេះវាជាជា energy មួយដែលដែលវាជាជាធម៌ពលមួយដែលត្រូវកើតឡើងផ្សំដោយបច្ច័យច្រើនយ៉ាងបានវាទៅជារបស់មួយកើតឧទាហរណ៍ថាយើងនិយាយពី H2O អញ្ចឹងទឹកសុទ្ធអញ្ចឹងវាមានសុទ្ធអីវាទូឆែកមើលមិនធាតអីខ្លះនៅនឹងភ្លើងអញ្ចឹងវាមានតែភ្លើងតែមួយអីវាយកឲ្យវិទ្យាសាស្ត្រពិនិត្យមើលនៅក្នុងបណ្ដាតភ្លើងមានអីខ្លះវាមានច្រើនខុសពីភ្លើងទៀត ចឹងដូចវិញ្ញាណចឹងវាអត់អាចនៅទៅវាកើតទេបានព្រះអង្គប្រៀបធៀបថាវិញ្ញាណវាមិនអាចអង្គ5ភពភូមិឋានក្រោមពីចតវោការភូមិមកហ្នឹងព្រះអង្គប្រៀបដូចជាអណ្ដាតភ្លើងចឹងវិញ្ញាណអណ្ដាតភ្លើងវាអាស្រ័យនឹងវត្ថុបានវាកើតឡើងបានឧទាហរណ៍តែវាឆេះអស់មានអស់ហ្នឹងជាទីអាស្រ័យរបស់វាអញ្ចឹងបាន ធ្វើវាមាន បច្ច័យរបស់វាវត្ថុហ្នឹងដូចភ្នែកចក្ខុវត្ថុនេះជាវត្ថុជាទីអាស្រ័យនៃចក្ខុវិញ្ញាណតិចហ្នឹងអាតិចណាកញ្ចុំតិចខាងក្នុងណាដូចគូតខ្យងហើយណាกระដាស់រុំវាស្មាឆ្មាហ្នឹងដើម្បីញ័រយកសំឡេងហ្នឹងអានឹងជាវត្ថុវត្ថុហ្នឹងជាទីកើតនៃសោតវិញ្ញាណនៅតំណឹងសោតវិញ្ញាណមិនដែលមកកើតនៅជង្គង់វាមិនដែលមកកើតនៅជើង វាមិនដែលមកកើតក្នុងពុះវៀនវាមិនមែនមកកើតក្នុងបេះដូងទេអសតវិញ្ញាណសម្រាប់លឺហ្នឹងអត់ទេវាកើតទៅទៅនឹងមនុស្សអត់តន់ស្លាប់បែកទៅกระដាស់តិចស្ដាប់អត់លឺផងហើយជុំមើលមនុស្សងាប់បាត់ទេអត់មានរូបផងបានស្អីស្ដាប់លឺយើងឧទ្ទិសចំពោះវិញ្ញាណបានព្រះអង្គសម្ដែងថាភ្លើងណាវាឆេះពីអាចគោហៅទៅឈើភ្លើងអាចគោទៅភ្លើងណាឆេះពីអោសហៅថាភ្លើងអោសទៅភ្លើងណាដែលឆេះពីអង្កាមហៅថាភ្លើងអង្កាមទៅភ្លើង ឆេះពីអញ្ច្រាំងហៅថាភ្លើងអញ្ច្រាំងទៅអញ្ច្រាំងមិនមែនភ្លើងភ្លើងមិនមែនអញ្ច្រាំងប៉ុន្តែវាអាស្រ័យគ្នាបានវាកើតឡើងបានហើយបានព្រះអង្គប្រៀបធៀបតែយ៉ាងណាមិញវិញ្ញាណណាអាស្រ័យនឹងតិចហៅថាសោតវិញ្ញាណអសោតប្រែតិចគេណាវិញ្ញាណណាអាស្រ័យនឹងភ្នែកហៅថាចក្ខុវិញ្ញាណចក្ខុភ្នែកហើយអាវិញ្ញាណមានន័យថាវិញ្ញាណវាអាស្រ័យនឹងភ្នែកបើវាកើតឡើងប្រែអញ្ចឹងបើអត់ភ្នែកអត់មានឈ្មោះចក្ខុវិញ្ញាណទេ អត់មានតួភ្នែកនេះអត់មានតួភ្នែកហ្នឹងអត់មានចក្ខុវិញ្ញាណទេយើងធ្លាប់ឃើញមនុស្សខ្វាក់ដែរបែកភ្នែកអស់មានចក្ខុវិញ្ញាណមកពីណាហើយបើយើងឧទ្ទិសចំពោះវិញ្ញាណខ្មោចព្រាយបិសាចស្អីក៏ដោយពពួកសត្វអីក៏ដោយបើពួកហ្នឹងវាអត់មានភ្នែកអត់មានតិចមិនដឹងវាដឹងមិនកើតបានស្អីដឹងវិញ្ញាណអត់មានតិចប៉ុណ្ណឹងអានប៉ុណ្ណានេះគ្រាន់តែអាត្មានិយាយគ្រាន់តែឲ្យគិតទេណា តែហេតុផលវាជ្រៅជាងហ្នឹងវាច្បាស់ជាងហ្នឹងហើយអ្នកដែលយល់បរមត្តបានដឹងថាអូការពិតហ្នឹងវាល្មិចណាដូចអ្នកផលិតទូទស្សមិនឆ្ងល់ថាហ្នឹងវាភ្លឺដោយសារអីចឹងអ្នកមិនយល់មិនដឹង ថាហ្នឹងស្អីដោយអាត្មាកាលមុនគេគេហៅថាទៅមើលទៅមើលវីដេអូហើយសួរគេថាវីដេអូហ្នឹងមិនវីដេអូហ្នឹងកញ្ចក់កញ្ចក់មិនគេថាកញ្ចក់ប៉ុណ្ណេះហើយវាមិនដែលដឹងសោះណាវាសម័យអត់ឃើញទេឬគេនិយាយ វីដេអូហ្នឹងមិនគេលេងមិនជួយយើងធ្លាប់មើលតែល្ខោនមើលយីគេផ្ទាល់ផ្ទាល់ហ្នឹងគេថាមនុស្សនៅក្នុងហ្នឹងនៅពេលដែលគេនិយាយថាមនុស្សនៅក្នុងហ្នឹងដឹងក្តីសម័យរបស់ខ្ញុំកណាអាត្មាយល់ថាម៉េចឯងអាត្មាស្មានតែគេដាក់ឈើពីរចឹងហើយដាក់កញ្ចក់ចឹងហើយមនុស្សពេលនិយាយមកអើតាមកញ្ចក់ហ្នឹងយល់ចឹងពេលគេនិយាយគេនិយាយពីវីដេអូថាមនុស្សនៅក្នុងកញ្ចក់ហ្នឹងគឺស្មានតាមនុស្សមែនតេននៅពេលដែលគេនិយាយគេអើតកមកតាមកញ្ចក់ហ្នឹងម្ដងម្នាក់យល់ចឹងហ៎ ឃើញទេអានឹងលឺគេនិយាយដែលវាមិនបានពិសោធន៍ខ្លួនឯងនឹងវាអញ្ចឹងអឺហើយទៅពេលទៅមើលទៅទៀតវាមិនតាន់បាត់ឆ្ងល់ទេបានឃើញអាមុខកញ្ចក់ទូទស្សន៍ហ្នឹងអាអាវីដេអូវីដេអូហ្នឹងហ่ะអឺចេះគិត មុនមុននឹងវាលេងដូចលោកនៅទេសនាកាលនោះមិញគុំមើលយូរលេងអាម៉េចវាខុសពីក្តីសម័យទៀតដែរខុសខុសពីក្តីសម័យទៀតដែរសម័យស្មានតែកញ្ចក់ហ្នឹងគេចូលកើតដល់មកមើលមើលពីមុខមើលពីក្រោយអានេះបិទឃុំចិត្តមនុស្សចូលតាមណាឆ្ងល់ទៀតអត់មានទៅស្ដាប់លោកអីណាមកតែមើលអង្គុយតែឆ្ងល់សួរគេអាហ្នឹងឯងអាហ្នឹងឯងដែលមនុស្សលេងកើតអាហ្នឹងឯងហើយជុំមនុស្សមានម៉ានអ្នកសួរគេទៀតគឺតែមនុស្សមានម៉ានអ្នកដើម្បីលេងក្នុងអាហ្នឹង គេថាអត់មានមនុស្សមនុស្សចាក់តែម្នាក់ពីរនាក់មើលម៉ាស៊ីនភ្លើងអញ្ចឹងណាម្នាក់ចាក់ហើយស្ដាប់ឮគេនិយាយមានប្រុសមានស្រីមានតួអាក្រក់មានតួយៈមានតួសិហាលេងមិនកើតមនុស្សប៉ុណ្ណឹងអត់ទេមនុស្សនឹងវា នៅក្នុងនឹងស្រាប់ឆ្ងល់ទៀតណាអាមនុស្សក្នុងនឹងស្រាប់នឹងវាមិនខ្មិចវាប្រប៉ុណ្ណានបានទៅនៅក្នុងនឹងស្រាប់ហ្នឹងឆ្ងល់ណាទូចមែនតើកាលហ្នឹងឆ្ងល់ឆ្ងល់ អញ្ចឹងមិនថាល្ងងគោងាប់មែនហ្មងដល់ពេលដែលថាតែចេញភ្លើងមកឃើញគេថាតែចេញភ្លើងមកឃើញតាមមើលរហូតនៅពេលលោកចប់ទេសនាគេចាក់ឈីមកអាភ្លើងព្រិចព្រិចព្រិចព្រិចព្រិចព្រិចមើលចាំមនុស្សមកគេចាំមើលមើលចេញមកមិនភ្លើងអញ្ចឹងជាគិតណា ដល់ទៅវាចេញអាឆ្នោតឆ្នោតក្រហមនេះអានេះចេញពណ៌ចេញអីនោះដល់ផ្លិតហើយយើងមើលចិត្តពេកមើលអត់ច្បាស់ដល់ពេលចេញតេរ៉េតេរ៉េអសមកហើយមនុស្សចេញហក់លោតក្បាច់កូនមកនោះមើលចិត្តវាអត់ច្បាស់ទៅទៀតមើលសមោលសមោលបាទនឹងខកចិត្តមកអញមកមើលមើលសមោលហ្នឹងមើលអត់ឃើញមនុស្សហ្នឹងគេមើលចិត្តមែនទេណា អើតមើលជាហៀងមើលចិត្តហ្នឹងមើលមានដឹងនេះណាបានគេប្រើទៅមើលឆ្ងាយបានឃើញដល់ទៅមើលឆ្ងាយឃើញរបស់គេមែនចំអញ្ចឹងទេឆ្ងល់ទៀតដើរទៅមើលពីក្រោយមានអីនៅពីក្រោយអត់មានឃើញតែកញ្ចក់នៅពីមុខបន្តិចអូអានេះរូបវាអញ្ចឹងរូបវានៅក្នុងអញ្ចឹងឆ្ងល់នៅឆ្ងល់ទៅដឹងវាចេញមកអាម៉េចកើតដឹងវាវិលអាម៉េចហើយកសែតវាវិលអាម៉េច សួរតាមតសួរគេហ្នឹងឆ្ងល់តែឆ្ងល់ឆ្ងល់មែនតើមកឯសួរថាចុះមនុស្សហ្នឹងគេថតទុកអាម៉េចបើរូបថតដឹងគេថានៅក្នុងកសែតណាស្ងាត់ស្ងាត់ទៅទាញកសែតគេខូចអស់មួយចង់មើលឃើញមនុស្សលោកលោកទាញកសែតវីដេអូខូចមួយអត់គេអត់ដឹងថាណាគេទេទាញមើលចឹងមិនថា អ្វីដែលយើងវាមិនដឹងនឹងវាឆ្ងល់អញ្ចឹងនឹងរបស់មើលឃើញនៅតែឆ្ងល់អញ្ចឹងទៀតតារាបណា យើងមិនយល់ថាវាហេតុអ្មេចបើវាចេញមកអញ្ចឹងហ្នឹងណាហ្នឹងហើយបាទវិសុនោះឆ្ងល់មុននឹងទៀតអាវិសុនឹងឆ្ងល់អានឹងធ្លាប់និយាយប៉ុន្តែវីដេអូនឹងវាឃើញរូបវាឆ្ងល់មួយសារទៀតអាមីក្រូនោះក៏ឆ្ងល់ម្ដងដែរប៉ុន្តែនៅពេលដែលយើងដឹង ទោះបីយើងវាមិនបានទៅជាអ្នកផលិតទៅជាអ្នកអីក៏ដោយយើងមានឆ្ងល់ទៀតទេយើងឆ្ងល់ទាំងលឺនឹងបែបមនុស្សនៅក្នុងនឹងយើងអត់ឆ្ងល់ទេណាយើងអត់ឆ្ងល់ទេទោះបីជាកាលណាញាតិញោមកំពុងតែស្ដាប់ខ្ញុំកណាអាត្មាពីចម្ងាយហ្នឹងក៏ក្នុងចិត្តដឹងច្បាស់ណាស់ថាអាត្មាមិនមែននៅក្នុងទូរស័ព្ទរបស់ញាតិញោមរបស់កណានឹងទេវាក្រំតែថា ជាប្រព័ន្ធផ្ដាល់ចែកចាយជាប្រព័ន្ធទៅចឹងជាធម្មពលទៅចឹងបានគិតថាមែនទេនឹងអត់បានទៅទេអត់ឆ្ងល់ទេហើយរឿងវិញ្ញាណរឿងអីហ្នឹងបើយល់ទៅនឹងលោកអាចារ្យអីគួររៀនបន្តិចទៅលោកអាចារ្យអើយនៅតែវិញ្ញាណខណ្ឌសូមអញ្ជើញវិញ្ញាណខណ្ឌប្រើសារពាក្យបច្ចេកទេសប៉ុន្តែវាខុសអាទាំងអស់វាមិនត្រូវដូចខ្ញុំកណាអាត្មា និយាយចឹងថាឥឡូវអាត្មាមានវិញ្ញាណខណ្ឌដែរតាហែកមើលមានបញ្ញខណ្ឌពាក្យថាបញ្ញខណ្ឌរូបប្រខណ្ឌវេទនាខណ្ឌសញ្ញាខណ្ឌសង្ខារខណ្ឌវិញ្ញាណខណ្ឌឥឡូវហ្នឹងមានវិញ្ញាណខណ្ឌដែរតាមិនក៏មកមុនអាត្មាទៅប៉ុនមកមុនសានសុជាវិញមិនក៏មិនមុនបញ្ញខណ្ឌសានសុជាទៅមិនក៏មិនមុនវិញ្ញាណខណ្ឌសានសុជាទៅមិនខណ្ឌសានសុជាតងាប់បានមានវិញ្ញាណខណ្ឌណាមាន វិញ្ញាណនៅរស់ហ្នឹងណា ហើយមិនចាំបាច់តស្លាប់បានយើងហៅវិញ្ញាណខណ្ឌឃើញយើងវាចែកទៅវាខុសថារាល់កិច្ចបដិសន្ធិនៅក្នុងបញ្ចវោការភពនេះគឺត្រូវមានទាំងរូបវេទនាសញ្ញាសង្ខារវិញ្ញាណតាំងពីបដិសន្ធិដល់ចតិវិញហ្នឹងវិលហ្នឹងគឺថាវិលទៅទាំងអស់ប៉ុន្តែរបស់ថ្មីរហូតណាអាចាស់ជាបច្ច័យដល់ថ្មីរហូត